ណាជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះចំបីនៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់កំពង់ពោះនៅលោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់វិធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមយូរ៉ាន់ពោលោកលោកស្រីនិងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីបច្ចៈមណ្ឌលធរកម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃពហោះ 1300ខែកដឹកឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃ ទី2ខែធ្នូឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធី ធម្មសាកឆាគេថាធម្មបទដែលមានការនិមន្តចូលរួមពីគុណចាស់ចន្ទបយោរឹមចន្ទ្រាបងគង់នៅទីក្រុងភ្នំពេញបានស្ម័គ្រចិត្តបានដែលបងពេលវេលាមកចូលរួមក្នុងការធម្មសាកឆា គេថាធម្មបទដែលយើង បានសហការគ្នាដើម្បីលើកយក នៅគេថាធម្មបទយើងមកជជែកគ្នា ឬក៏បកស្រាយអត្ថាធិប្បាយបញ្យលទៅតាមពុទ្ធនិយមតាមបែបជីវិតប្រចាំថ្ងៃរបស់ ប្រជាប្រដ្ឋរបស់យើងយើងសូមសូមណែនាំប្រិយមិត្តទាំងអស់មកអាន ក្នុងគាថាធម្មបទដូចតទៅអឺគាថាធម្មបទនេះយើង បាន លើកយកនៅក្នុងការសេពគប់ឬក៏ ការប្រព្រឹត្តរបស់ជនពាលនៅក្នុងទីនេះយើងបានលើកយកនៅគាថាមួយកន្លែងមកសម្ដែងដូចតទៅមធុវាមញ្ញតិពាលោជាវៈបាបាំងណបច្ចតិយតិចៈបច្ចតិបាបាំងពាលោតុខੰងនិកេចតិជនពាលសម្គាល់ថាបាបឆ្ងាញ់ដូចទឹកឃ្មុំដរាបណា ផលរបស់វាមិនតន់ហុចអោយតែពេលណាផលបាបនោះ ហុចឲ្យហុចមកឲ្យហើយជនពេលពេលជននោះតែងលេចចោះនៅក្នុងសេចក្តីទុកតើនៅក្នុងអត្ថន័យនៃគាថាធម្មបទនេះដែលដែលគុណចាស់បានលើកឡើងយកមកជជែកគ្នាឬក៏សន្ទនាក្នុងពេលនេះតើព្រះអង្គទ្រង់បានប្រពទៅលើហេតុឬក៏ប្រពន្ធលើបុគ្គលណាមួយចឹងសូមគុណចាស់ចន្ទចតមចន្ទចន្ទបិយោមេត្តាធ្វើសេចក្តីអត្ថាធិប្បាយដូចតទៅណាសូមនិមន្តទេ ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះធេរៈអនុធេរៈគ្រប់អង្គដែលមានវត្តមានចូលស្ដាប់និងចម្រើនពរញោមប្រុសស្រីគ្រប់គ្នាដែលកំពុងចូលរួមស្ដាប់ដែរនៅ ក្នុងពុទ្ធដីកាត្រង់កន្លែងនេះ ជាពាក្យដែលប្រារព្ធទៅលើហេតុព្រឹត្តិការណ៍ដល់គូឲ្យស្អប់ពើមួយនៅក្នុងសម័យពុទ្ធកាលគឺថាវាកើតឡើង នៅ ក្នុងរឿងរ៉ាវរបស់ភិក្ខុអ្នកបួសក្នុងពុទ្ធសាសនានៅក្នុងសម័យពុទ្ធកាល គឺមានការចូលបួសរបស់ភិក្ខុណីមនុស្សស្រី ចូលបួសហៅភិក្ខុណីហ្នឹងបើដល់ពេលឥឡូវហ្នឹងភិក្ខុណីអត់មានទេសម្រាប់ស្រុកខ្មែរអាចថា នៅ ក្នុងនិកាយមហាយាន នៅមានភិក្ខុណីសម្រាប់និកាយហេនយានឬថេរវាទនេះឃើញ ថាលែងទទួលស្គាល់ភិក្ខុណីហើយព្រោះទៅតាមហេតុផល ក្នុង ព្រះវិន័យភិក្ខុណីមិនអាចមានដល់ឡើយទេតែនៅក្នុងសម័យព្រះ ពេលដែលព្រះអង្គគង់នៅហ្នឹងគឺព្រះអង្គអនុញ្ញាតឲ្យមានស្ត្រីចូលបួសស្ត្រីហ្នឹងអាចបួសជាភិក្ខុនីក៏បានអាចបួសជាសាមណេរដូចសាមណេរយើងអញ្ចឹងគេហៅសាមណេរីក៏បានប៉ុន្តែមានភាពតឹងរឹងខ្លះជាជាងភិក្ខុសម្រាប់ភិក្ខុនីនឹង មានភាពតឹងរឹងខ្លះគណៈទៀតប៉ុន្តែក្នុងសម័យដែលព្រះអង្គត្រាស់ដឹងថ្មីថ្មីហ្នឹងពុំទាន់មានខបញ្ញត្តិវិន័យឯណាច្រើនសម្រាប់បង្កប់ភិក្ខុភិក្ខុនីអីទេ គឺថាចង់និយាយថាមានខវិន័យហ្នឹងនៅតែទួចទៅឡើយអាស្រ័យអីអាស្រ័យថានៅក្នុងសម័យដំបូងដៃហ្នឹងវាអត់ទាន់មានអ្នកធ្វើខុសធម្មតាវិន័យបញ្ញត្តិឡើងគឺបញ្ញត្តិដើម្បីដាក់គំនាបទៅលើ អ្វីដែលយើងធ្វើខុសហើយហ្នឹងក៏ឲ្យមានតទៅដរាបណាអត់ទាន់មានតួយ៉ាងនៃការធ្វើខុសទេมันមានវិន័យទេវាមានលក្ខណៈដូចច្បាប់រដ្ឋយើងអញ្ចឹងកាលណាមានព្រឹត្តិការណ៍អ្វីមួយកើតឡើងគេចំណាំទុកហើយគេនឹងបញ្ញត្តិច្បាប់ហ្នឹង ព្រះអង្គក៏អញ្ចឹងដែរបើសិនបើมันមានប្រតិកម្មប្រតិកាអប្រតិការណាមួយកើតឡើង ទេគឺមិនទាន់បញ្ញត្តិវិន័យទេការហាមទុកមុននោះវាអាចធ្លាក់ទៅក្នុងហេតុផលខុសតំណងរបស់មហាជនមហាជនគិតថាការហាមទុកជីវុនវាជារឿងដាក់គំនាបវាជារឿងរោរឿងសិទ្ធិអ្នកដតីអញ្ចឹងបើទោះបីព្រះអង្គឃើញហេតុខ្លះវាត្រូវកើតឡើងក៏ដោយក៏ព្រះអង្គចាំបាច់ឲ្យវាកើតឡើងជាមួយរឿងពីរឿងតួយ៉ាងសិនទៅបញ្ញត្តិវិន័យកើត នៅក្នុងសម័យនោះភិក្ខុណីអត់ទាន់មានបទបញ្ញត្តិលោកទៅនៅព្រៃស្ត្រីណាបាទទេទៅព្រៃម្អងឯងបានលោកដើរព្រៃលោកធ្វើខ្ទមក្នុងព្រៃលោកទៅដងក្នុងព្រៃចេញចូលព្រៃដេកព្រៃទាំងជប់ទាំងថ្ងៃអញ្ចឹងប៉ុន្តែសម័យក្រោយក្រោយមក មានបញ្ញត្តិហាមព្រោះរឿងនឹងជាដើមព្រះអង្គហាមភិក្ខុណីមិនឲ្យនៅព្រៃទេមិនឲ្យដើរទៅណាឆ្ងាយម្អងឯងទេបើទោះបីថានៅវត្តក៏ត្រូវមានក៏ត្រូវធ្វើវត្តហ្នឹងក្បែរវត្តភិក្ខុដែរពិបាកណាស់ត្រូវឲ្យភិក្ខុនឹងជួយមើលផង ព្រោះវាមានការរំលោភសិទ្ធិទៅលើនារីការគោរពសិទ្ធិនារីវាអត់មានទេនៅក្នុងសម័យហ្នឹងវាចេះពាក់ព័ន្ធនឹងភិក្ខុនៃម្អងលោកជាអគ្គសាវកស្ដាំរបស់ពុទ្ធពលាមឧបលវណ្ណាធេរីកាលបើមិនទាន់បួងនាង ជាស្រីស្អាតភិក្ខុនៃហ្នឹងណាទៀតជាស្រីកមុំស្អាតអ្នកណាក៏ចង់បានអ្នកណាក៏ចង់បានដោយទាំងមន្ត្រីរាជការផងពួកអ្នកណាក៏ចង់បាននាង តែនាងមន្ត្រីអព្រោះភិក្ខុនៃហ្នឹងមានឧបនិស្ស័យខ្ពស់ជាព្រះរហន្តផង មានឧបនិស្ស័យជាព្រះអរហន្តណាណាទាំងកំណើតតកាលនាងនឹងជា ព្រំមលោកជាអ្នកដែលមានតម្រេចណាណាដល់ពេលអញ្ចឹងពេលដែលបានយល់ដឹងអំពីពុទ្ធសាសនានាងចូលបួសបាត់ទៅដល់ពេលមាននាងចូលបួសនៅមានបរិសម្នាក់ដែលត្រូវជាសាច់ឈាមដែរហ្នឹងត្រូវជាកូនក្មួយខាងអ៊ំខាងពូហ្នឹងគាត់ហ្នឹងមានបំណងតាមប្រមាញ់ពិខុនៃហ្នឹងណា ដោយចេតនាអាក្រក់ណាចង់រំលោភបំពានដល់ពេលភិក្ខុនៃលោកទៅនៅព្រៃគាត់ចូលទៅសងំក្នុងកត់ពេលនោះមកបិណ្ឌបាតវិញទៅគាត់ផ្ទុះទៅចាប់លោកចាប់រំលោភទៅដោយតែព្រឹត្តិការណ៍ស្រុកខ្មែរយើងមាន ការរំលោភអីចឹងណាបណ្ណាទៀតបន្ទាប់ពីការរំលោភរបស់មាននប់ម្នាក់ហ្នឹងនន់តែមាននប់ហ្នឹងគាត់ទៅគាត់រំលោភហើយគាត់ដើរចេញអំពីគាត់របស់វិខោនៃមិនបានប្រមាណផងគាត់ត្រូវផែនដីស្រូបទៅបាត់ទៅហឹម ហើយវិខនេះលោកជាព្រះរហន្តលោកបានហាមប្រាមដែរប៉ុន្តែដោយអំណាចការប្រើកម្លាំងណាมันអាចទប់ទល់ជាមួយនឹងបានអញ្ចឹងក៏មិនដឹងជាធ្វើមិនអាត្រង់កន្លែងហ្នឹងប្រើរូបរឿងហេតុប៉ុណ្ណឹងព្រះអង្គបានលើកជាគាថាហ្នឹងលើកជាគាថាឡើងនិយាយថាមធវាមញ្ញតីពាលោជាបបាប៉ាំងនបច្ចតិចតិចបច្ចតិបាប៉ាំងពាលោទុខាងនិកច្ចតិដោយសេចក្តីជាភាសាខ្មែរយើងថា ជនពាលឬពាលជនហ្នឹង សម្គាល់ថាបាបនោះវាឆ្ងាញ់ហើយអាត្មានឹងធ្វើការបញ្យល់សម្គាល់យ៉ាងម៉េចឲ្យវាឆ្ងាញ់ម៉េចដរាបណាលទ្ធផលនៃអំពើបាបនឹងអត់មានទេវាតែងតែឆ្ងាញ់នឹងឯងមនុស្សពីលនេះប៉ុន្តែពេលណាបាបនឹងឲ្យផលបើនេះទទួលផលជាទុករឿយរឿយហើយចាប់ផ្ដើមពលត្រូវហើយពេលនោះវាលែងទៅជាឆ្ងាញ់ហើយវាទៅជាប្រៃទៅជាជួយអញ្ចឹងណាមានន័យថាពីលោទុកខាងនៃកិច្ចតេបុគ្គលពីលហ្នឹងគឺលេចចុះក្នុងទុកតែម្យ៉ាងកណាទេគឺសោយផលនៃទុកឲ្យវាលែងឆ្ងាញ់កើតហើយ នៅក្នុងខ្លឹមសារនេះគាថាហ្នឹងលោកចង់និយាយថាសម្រាប់មនុស្សមួយពួកណាមិនទាំងអស់ទេមនុស្សពីលមនុស្សអាក្រក់មនុស្សល្ងងល្ងងក៏ពីលពីលហើយល្ងងមកពួកហ្នឹងពេលណាដែលខ្លួនឯងពើអំពើបាបហ្នឹងពុំបានគិតអីឆ្ងាយទេមិនបានគិតអីវែងឆ្ងាយទេគិតតែពីរឿងលទ្ធផលនៃការធ្វើទេមិនមែនគិតអំពីលទ្ធផលនៃ កំហុសទេ ណាมันបានគិតពីលទ្ធផលនៃកំហុសទេប៉ុន្តែបដោតទៅលើតែលទ្ធផលនៃការធ្វើទៅអូថូដូចចំលោកគេអញ្ចឹងមិននឹងជាប៉ងតែមួយថ្ងៃណាមកដល់ពេលរំលោភគេបានទាំងតឹងតទេហ្នឹងគឺថាហ្នឹងជាលទ្ធផលណាណាដល់ពេលអញ្ចឹងសម្រាប់បុគ្គលពីលហ្នឹងមនុស្សក្រក់ហ្នឹងវាគិតតែរឿងលទ្ធផលនៃការធ្វើទេវាមិនបានបដោតអីទេបើយើងយករឿងហ្នឹងមកនិយាយក្នុងសង្គមវិញការ បំពៀបំពៀនអ្នកដតីឬបំពៀនប្រយោជន៍របស់រដ្ឋហ្នឹងវាគិតតែរឿងលទ្ធផលនៃការធ្វើទេវាអត់គិតអីវែងឆ្ងាយនឹងហ្នឹងទេស្រឡឹងតែរឿងពីការបានទេដោយបរោះម្នាក់ហ្នឹងគាត់ស្រឡឹងតែរឿងពីការបានហ្នឹងតើស្អីទៅជាការបាននៅក្នុងហ្នឹងគឺថាបានមលោភហ្នឹងឯងវាឆ្ងាញ់ត្រង់ហ្នឹងពួកបំណងរបស់ខ្លួនបានសម្រេចនោះណាដល់ពេលអញ្ចឹងពុំបានទៅស្គៀបលមាស់ទៅក្តៅកាហាយស្អី ចំពោះលទ្ធផលរបស់វាទេព្រោះมันបានផ្ដោតទៅលើលទ្ធផលនៃបាបអីទេមានន័យថាมันបានផ្ដោតថាបើអញធ្វើអញ្ចឹងហើយនឹងចេញជាលទ្ធផលអក្រក់ល្អហ្នឹងគឺអត់មានទេក្នុងគំនិតងងឹតឆឹកហ្មងរាល់ពីលទាំងឡាយហ្នឹងតែមានមោហៈទៅជាមួយมันអាចអត់មោហៈបានទេអញ្ចឹងអាភាពវង្វេងពីក្នុងហ្នឹងវាឲ្យគិតអីលើពីហ្នឹងទេវាគិតត្រឹមថាតើអញធ្វើឲ្យបានអីបានផលមិនស្អីទៅជាលទ្ធផលដែលខ្លួនប៉ងគឺខ្លួនដៅយកតាហ្នឹងក្នុងអារម្មណ៍ណាកណាទាំង អាត្រង់ទៅនឹងយើងយកមកគិតនៅក្នុងសង្គមយើងមនុស្សខ្លះហ្នឹងដែលចេះតែបំផ្លាញសង្គមរបស់ខ្លួនហ្នឹងមិនបានគិតអីវែងឆ្ងាយទេគិតតែពីរឿងលទ្ធផលដែលខ្លួនសម័យទុកនោះខ្លួនចង់បានអីគឺថាបោះចិត្តទៅដល់នោះរបៀបដូចថាយើងចង់ដើរមុខគេអញ្ចឹងមានស្អីនៅពីមុខយើងឃើញនំមួយដុំសម្រុកទៅពីគេពីឯងជន់គេជន់ឯងប្រច្រាំងគេដួលតាមផ្លូវអត់មានខ្វល់អីទាំងអស់គឺថាធ្វើម៉េចឲ្យតែបានស្អីដែលខ្លួនប៉ងនោះដល់ពេលអញ្ចឹងការធ្វើរបស់ខ្លួនហ្នឹងវាឆ្ងាញ់ណា ណាស់ទេដូចរឿងមានលោកគាត់ឆ្ងាញ់ហ្នឹងចាប់លោកគេផុយផុយអញ្ចឹងទៅក៏ដើរទៅបាត់ទៅប៉ុន្តែអំពើបាបក៏ឲ្យផលតាមក្រោយព្រះសម្ពុទ្ធព្រះអង្គចង់និយាយថាមិនមែនបុគ្គលពីលនឹងមិនខ្លាចបាបទេមិនមែនមិនខ្លាចទុកទេរាល់សត្វទាំងអស់នឹងខ្លាចតែទុកទាំងអស់ហ្នឹងប៉ុន្តែហេតុអីបានជាការធ្វើនឹងវាទៅជាឆ្ងាញ់ដោយសារក្នុងចិត្តនឹងវាមានបដោតអីផ្សេងមនុស្សបើគិតដល់រឿងបើគិតដល់រឿងបល ផលបាបផលបន់នោះប្រហែលជាមិនឆ្ងាញ់ទេវាស្គៀបខ្លះដែរ ឧទាហរណ៍បើយើងនិយាយក្នុងសង្គមថាអ្នកខ្លះស្គៀបនឹងរឿងច្បាប់ណាលំមប់ចង់បានដែរប៉ុន្តែជានឹកឃើញដល់ច្បាប់នឹកឃើញគុកនឹកឃើញច្បាក់នឹកឃើញទោសនឹកឃើញគិតេសដេរិគុណនឹកឃើញធ្លាក់ស័កធ្លាក់យោខូចមុខខូចមាត់នឹកឃើញរឿងពីវរានឹកឃើញនរកប្រែតនឹកឃើញផលតបស្នងផ្សេងផ្សេងបន្ទាប់ពីការធ្វើរបស់ខ្លួនហ្នឹងតែបើនៅចេះស្គៀបដល់តែហ្នឹងបាបហ្នឹងក៏ទៅជាតិឆ្ងាញ់ដែរប៉ុន្តែវាគួរថាវាលំមាស់ពីក្នុងណា ណាធ្វើទៅធ្វើទាំងភ្នែកសធ្វើទៅធ្វើទាំងភ្នែកនៅកចាំងកណាណាប៉ុន្តែប្រសិនបើខ្លួនឯងហ្នឹងសឡឹងឃើញថាវាអត់មានអានឹងមកទេវាថាស្រុកហ្នឹងវាធូរធូរទេអញធ្វើអីក៏បានអញ្ចឹងប្រហែលជាឆ្ងាញ់ហើយតាមមើលអញ្ចឹងស្រុកយើងយើងអាចចាញ់ជាជាពីរណាអ្នកខ្លះធ្វើបាបហ្នឹងឆ្ងាញ់អ្នកខ្លះធ្វើបាបអត់ឆ្ងាញ់ទេធ្វើហើយជាតែក្តៅកាហាយជាតែដេកគិតអញមិនដែរមិនដែរអញ្ចឹងដូចស្អី ដោយសារអត់មានអីសំអាងហើយខ្លះទៀតនោះវាខ្នងធំអីចឹងវាធ្វើទៅវាដឹងថាវាគ្មានស្អីមកពីក្រោយទេដល់ពេលយកមុខជាឆ្ងាញ់ហើយរឿងយកដីរត់ដីអីនោះវាឆ្ងាញ់ថាវាអត់មានអីមកចឹងប៉ុន្តែអ្នកធ្វើបាបតូចតាចវាមិនឆ្ងាញ់ទេចេះនឹកឃើញអញតិចគេចាប់ពីរត់បានទៅមិនផុតពីសំណាញ់ច្បាប់ទៅក្លៀនពេកចង់ពេកទុកបានក៏ធ្វើទៅប៉ុន្តែចេះនឹកតែព្រួយអ្នកនឹកព្រួយនោះអត់ឆ្ងាញ់ទេមនុស្សដូចរបស់ CA មួយយើង CA មួយបកដៅមាត់អញ្ចឹងវាមិនឆ្ងាញ់ទេ ឆ្ងាញ់ប៉ុណ្ណាដែរវាក្តៅហ្នឹងវាមិនសងាញ់ទេប៉ុន្តែអ្នកខ្លះស៊ីស៊ីទៅវាអត់មានអីក្តៅដូចជាតែរំចិត្តតែប្រមើលមើលទៅឃើញថាវាមិនកើតអីនោះអាងនេះអាងនោះគេថាវាកើតអីមែនអញ្ចឹងវាឆ្ងាញ់អ្នកខ្លះឆ្ងាញ់ខ្ញុំចាស់ពាក្យថាឆ្ងាញ់អាមួយឆ្ងាញ់ក្នុងន័យយើង អ្នកដែលឃ្លានហើយយើងហូបទៅវាឆ្ងាញ់ប៉ុន្តែអ្នកខ្លះដែល មើលទៅដូចជាមិនមិនឃ្លានទេប៉ុន្តែ ហាក់ដូចដូចជាឆ្ងាញ់នៅក្នុងរបស់នឹងណាឧទាហរណ៍ថាកាប់ព្រៃឈើឧទាហរណ៍ណា កាប់ព្រៃឈើនឹងដឹងថាព្រៃឈើនឹងវាជាហេតុនាំឲ្យមាន ការរាំងស្ងួតជាហេតុនាំឲ្យមានការភ្លៀងលិចចឹងទៅវាធ្វើឲ្យមាន បញ្ហាដល់រដូវកាលឬក៏បរិស្ថានចឹងទៅប៉ុន្តែហេតុអីមិនអីគាត់ឆ្ងាញ់ក្នុងការកាប់ព្រៃឈើឬកាប់របស់បងអញ្ចឹងហេតុអីគាត់មិនគិតគូរអំពីផលអន្តរាយទេណា អឺប្រសិនបើបានជាសួរផន្តេសួរអំពីរឿងឆ្ងាញ់ហ្នឹងខ្ញុំកណ្ដាលនិយាយពីរឿងការឆ្ងាញ់បីប្រភេទឲ្យស្ដាប់ណាអាឆ្ងាញ់មួយដែលយើងចំណាំនិយាយនោះដូចឆ្ងាញ់បាយឆ្ងាញ់ទឹកណាណាលក្ខណៈនៃការឆ្ងាញ់ហ្នឹងបើន័យថាម៉េចមានន័យថាពេលណាដែលតម្រូវការរបស់យើងកើតឡើងហើយអ្វីណាមួយដែលវាចូលមកលុបបំបត្តិនៅអាអាភាពអន្តេអន្តេពីក្នុងរបស់យើងណាណាកំពុងតែស្រេកកំពុងតែហែវកំពុងតែបុក ពស់កំពុងតែញ័រពោះអញ្ចឹងប្រសិនបើមានស្អីមួយចូលមកភ្លាមភ្លាមតបស្នង ធ្វើអាការស្រេកឃ្លានរបស់យើងបាត់ទៅអាហ្នឹងមនុស្សកើតការសង្កល់ថាឆ្ងាញ់ហ៎ប្រាទេយ៉ាងបានពីខ្មែរយើងគេនិយាយថារបស់ស្អីក៏ដោយឲ្យតែឃ្លានឆ្ងាញ់ទាំងអស់ហ្នឹងព្រោះហេតុអីបានអញ្ចឹងព្រោះអារបស់ហ្នឹងវាចូលមកលុបបំបត្តិសេចក្តីស្រេកឃ្លានអញ្ចឹងវារើសមុខទេឲ្យតែឃ្លានគឺឆ្ងាញ់ហ៎បាទរហូតដល់គេបង្កើតគេថាឃ្លានឆ្ងាញ់ស្រឡាញ់ស្រឡាញ់ស្អីមិននោះឃ្លានស្អីទេណាស្រឡាញ់ល្អ ហើយសំណួរសួរថាចុះចុះការធ្វើការធ្វើបាបការធ្វើបាបដូចផនទេបានលើកឡើងថានេះបើកាប់ព្រៃកាប់អីជាដើមទៅដូចដូចមិនឃើញថាឆ្ងាញ់អីផងដូចឃើញវិលាសធម្មជាតិភ្លៀងលែងទៀងទាត់ដីអត់មានជីវជាតិធ្វើស្រែធ្វើចំការលែងបានប្រទេសក្តៅកហល់កាហាយអីទាំងអស់លទ្ធផលដែលធ្វើបានមកនោះដូចដូចជាមិនល្អផងហើយខ្លួនឯងក៏រងទុកទៅនឹងដែរយើងនៅក្នុងប្រទេសណាយើងកាប់ព្រៃយើងមិនបានរួចពីទៅនឹងទេយើងក្តៅយើងកហល់កាហាយដូចតែគ្នាហ្នឹង ប៉ុន្តែហេតុអីបានអ្នកកាប់ព្រៃនឹងមើលទៅនៅតែឆ្ងាញ់អានឹងវាអញ្ចេះវាពាក់ព័ន្ធនៅក្នុងអារម្មណ៍របស់គេណាវាអត់មានដូចអារម្មណ៍យើងទេសម្រាប់ខ្ញុំកណានឹងផនតេមានអារម្មណ៍ពីរមានអារម្មណ៍ពីរយ៉ាងមានន័យថាមិនគិតដល់រឿងលទ្ធផលនៃការបាននឹងផងប៉ុន្តែចេះគិតវែងឆ្ងាយបន្ទាប់ពីធ្វើអញ្ចឹងហើយតើអាចនឹងរងទុករងកម្មដែរទេមនុស្សប៉ុន្តែបើសិនបើចេះគិតអញ្ចឹងមនុស្សខ្មែរអញ្ចឹងបើសិនបើបើសិនចេះគិតបែបអញ្ចឹងទាំងអស់គ្នាក្នុងប្រទេសយើងមិនដល់ប៉ុណ្ណឹងទេមានន័យថាបើខ្លួនប្រងធ្វើអីមួយក៏ចេះតែគិតដែរតើវាប៉ះពាល់ប្រយោជន៍រួមទេ អញគិតថាកាប់ព្រៃលក់យកលុយបានលុយមកអញអីចឹងប៉ុន្តែពេលព្រៃនឹងវិនាវាខូចទៅតើវាខូចស្អីខ្លះសម្រាប់អញស្រែចម្ការអញអាកាសធាតុអញលំនឹងទឹកភ្លៀងទឹកទន្លេរបស់អញដីព្រៃរបស់អញសត្វព្រៃរបស់អញរ៉ែរបស់អញហ្នឹងវាអត់មានទេវាខាត វាប្រឈមគ្រោះធម្មជាតិវាចេះវាចុះវាក្តៅរួមកើតប្រទេសហ្នឹងបើចេះបែងគំនិតទៅគិតអញ្ចឹងម្លេះការធ្វើហ្នឹងវាវាស្គៀបបាត់ហើយវាចេះលៃលោកហើយ ប៉ុន្តែមនុស្សពួកខ្លះគេហៅថាមនុស្សអាត្មានិយមវាអត់គិតរឿងហ្នឹងទេប៉ុន្តែក្នុងអារម្មណ៍អារម្មណ៍អត់មានអញ្ចឹងទេពួកយើងមានអញ្ចឹងទេបានយើងយកនិយាយគ្នាណាទៀតបើអ្នកចង់វាអត់មានអានឹងទេវាមានតែរឿងការដោតទៅក្នុងស្អីដែលខ្លួនចង់បានតែម្យ៉ាងវាស្លងណាមោហៈមោហៈនឹងវាធ្វើតួនាទីឲ្យនៅក្នុងស្លងវាថាគិតដល់រឿងលុយអញ្ចឹងគឺមានតែលុយហ្មងបើកភ្នែកក៏លុយបិទភ្នែកក៏លុយសម័យចេញមកលុយហ្មងអត់មានសម័យខាងធម្មជាតិខូចទៅយ៉ាងម៉េចវាអត់ទេតែយើងនឹងតែចេះតែសម័យឯង តែយើងគិតវែងឆ្ងាយអញ្ចឹងតែដែលយើងជា escape ហ្នឹងអញធ្វើអញ្ចឹងបានលុយមែនប៉ុន្តែប្រទេសអញវិនិច្ឆ័យទៅគិតមិនអាហ្នឹងមកពីយើងមានការបែងអារម្មណ៍របស់យើងទៅក្នុងរឿងនឹងផងបានជាយើងកើតជារឿង escape ហើយការធ្វើរបស់យើងចាប់ផ្ដើមរីរែកលៃលោកប៉ុន្តែមនុស្សអាត្មានិយមខ្លះដែលបំផ្លាញប្រេយខ្មែរផ្លាញរៃខ្មែរហ្នឹងវាគិតតែរឿងលទ្ធផលនៃការធ្វើរបស់ខ្លួនជាលុយជាកាក់ណាណាទាំងមានតែប៉ុណ្ណឹងមកក្នុង ក្បាលហ្នឹងដូចថាខួរធំដែរប៉ុន្តែមានអីទេក្តីសម័យមានតែប៉ុណ្ណឹងទេដល់ពេលខ្ញុំវាដៅយក តែថាឆ្ងាញ់ហ្នឹងវាថាឆ្ងាញ់ចង់និយាយតែកសែនៃតណ្ហារបស់ខ្លួនវាតគ្នាដាច់បើខ្លួនដោតទៅរកអីថាវាតម្រង់ទៅអត់មានរឿងអីផ្សេងចូលមកណាអត់មានរឿងទៀតរបស់រឿងស្អីណាមួយចូលមករាំងអារម្មណ៍ហ្នឹងទេបើថាខ្លួនបហូរតណ្ហាទៅក្នុងរឿងអីឬវាបដិញទៅក្នុងរឿងនឹងវាជាប់នេះហើយតណ្ហាហ្នឹងកាលណាវាកើតជាប់កសែគ្នាយ៉ាងបដិញហ្នឹងវាទៅជាវាទៅជាកើតរសជាតិឆ្ងាញ់ហើយណា ចង់និយាយថាបើខ្លួនប៉ងអីបាននឹងប៉ងអីបាននឹងប៉ងអីបានអញ្ចឹងវាកើតអារម្មណ៍ឆ្ងាញ់ជក់បើយើងនិយាយស្ដាប់អាឆ្ងាញ់ហ្នឹងទៀតដៅយកជក់សម្រាប់យើងវាអត់ជក់ទេសម្រាប់មនុស្សទូទៅខ្លះអាចអត់ជក់ទេដោយសារដោយសារយើងរេរែកយើងគិតរឿងគោមគួរតោះណាណាគិតរឿងគួរអង្គគិតរឿងសំសំគិតរឿងច្បាប់ពុកច្បាប់បើបានស្ដាប់ធម្មទេសនាផងគិតរឿងនរកប្រែតឯណាវិញឆ្ងាយអញ្ចឹងវាអត់ជក់ទេ បើទោះបីថារស់នៅជាមនុស្សវានៅមានលមោបមានស្រេកមានឃ្លាតអីខ្លះប៉ុន្តែវាអត់ជក់ទេលុបលោលុបលោលុបលោខ្លះទេអត់ជក់ទេវាអត់ឆ្ងាញ់កើតទេធ្វើបានក៏ធ្វើបានឆ្ងាញ់ដែរធ្វើទាំងតល់ធ្វើទាំងបង្ខំធ្វើទាំងចាំចិត្តថ្ងៃក្រោយជប់ធ្វើហើយណាធ្វើទាំងភ្នែកនៅកញ្ចាំងកធ្វើទាំង លួចលាក់ធ្វើទាំងកហល់កហាយធ្វើទាំងគិតក្នុងចិត្តថ្ងៃក្រោយជប់ធ្វើហើយអញ្ចឹងម្ដងនឹងបានហើយអញ្ចឹងណាលោបលាក់គេអញ្ចឹង ប៉ុន្តែពួកមនុស្សអាត្មានិយមខ្លះមនុស្សអាក្រក់ខ្លះហ្នឹងវាអត់មានអញ្ចឹងទេប៉ុន្តែប៉ុន្តែលើលើខ្ញុំមិនបាននិយាយដែរឃើញរូបវាស្កប់ឯលោកលើច្បាស់ទៀតលើច្បាស់អីណាកណាទៀតអញ្ចឹងមិនន័យថាវាកើតអាការអាការបដិញគ្នាយ៉ាងជក់រវាងខ្សែតណ្ហាណាហូរចេញទៅណាទៀតអាភាពលមោបការចងបានវាបដិញគ្នាក្នុងចិត្តខ្លាំងវាជក់ ដល់ពេលអាជក់នឹងហើយដែលគេហៅថាឆ្ងាញ់នោះមិនបាបនោះដូចអំពើគេស៊ីទឹកដឹងនៅអន្តាតឯមិនអញ្ចឹងតែចង់និយាយថាតណ្ហាដែលវាកើតទៅក្នុងរឿងអីវាជក់ក្នុងរឿងនោះអត់មានអីចូលទៅរារាំងវាណាណាវាកើតវាឆ្ងាញ់ទៅតែសម្រាប់អ្នកណាដែលមានការលៃលោកនិងមានការយល់ដឹងគិតវែងឆ្ងាយថាទេអញចង់បានលុយចង់បានកាក់មែនប៉ុន្តែនៅប្រទេសហ្នឹងវាប៉ះពាល់គេប៉ះពាល់ឯងផ្លាញជាតិទៅវាជាតិហ្នឹងវាផ្លាញអញវិញណាអ្នកណាផ្លាញជាតិជាតិផ្លាញអ្នកហ្នឹងវិញពួកផ្ទះយើងណា វាអត់កត់យ៉ងឯណាហេតុអីបានពួកនោះវាមិនចេះ skip ដោយសារវាអត់មានអានឹងក្នុងអារម្មណ៍ទេអញ្ចឹងបានថាពួកពីលទាំងឡាយហ្នឹងតែមានមោហៈនៅជាមួយបើអត់មានមោហៈមិនហាក់ពីលវាមានគិតអីច្រើនទេវាដៅយកឲ្យដៅយកនោះដូចក្មេងអញ្ចឹងពេលណាវាចង់បាននំវារត់ទៅបុកគេបុកឯងវាយំស្រែកវាស្គាល់ពីមេរយាទចរិយាឯណាអត់ទេវាបានទៅសួរដេញដោលរបស់គេរបស់ឯងណាវាដឹងតែវាចង់បានហ្នឹងមានថាកសែតនហារបស់វាវាខ្លាំងវាសម្រុកទៅតានោះ ដោយបរោះម្នាក់ហ្នឹងគាត់មានគិតថាអ្នកនេះជាភិក្ខុនៃបួសផងគេស្រឡាញ់អញផងហើយជាព្រះអរហន្តទៀតធ្វើយកមិនសមទេ មានអាហ្នឹងណា មានតែរឿងស្អីដល់ខ្លួនឯងសម័យនោះសម័យតែវារសជាតិមិនទៅតានោះដល់ពេលយើងវាឆ្ងាញ់ណាទោះបីទៅចាប់គេហ្នឹងគេប្រះគេជេរគេស្ដីល្មិចវាឆ្ងាញ់ទៅបឈុលបឈុលប៉ុន្តែឃើញករណីលោកស្រុកខ្មែរដោយសារមានពេលខ្លះវាជក់ឆ្នាំញៀនហ្នឹងបើវាស្វាងឆ្នាំញៀនវាធ្វើកើតទេបើស្វាងឆ្នាំញៀនវាធ្វើកើតតែប៉ុន្តែពេលឆ្នាំញៀនចូលហ្នឹង ករណីឆ្នាំយានចូលចាប់លោក ត្រូវសម្លាប់គេក៏សម្លាប់ដែរសម្លាប់ឲ្យងាប់ឲ្យលោកក៏មានដែរមែនទេបើថានៅរួមលោកបានទេសម្លាប់ឲ្យងាប់សិនចាំលោកលោកសាក់សពនោះណាអឺគឺវាកើតឡើងអញ្ចឹងច្រើនណាលោកសាក់សពហ្នឹងភាកច្រើនលោកសាក់សពតែមិនលោកនៅរស់ទេពួកក្នុងគណៈលោកហ្នឹងភាកច្រើនហ្នឹងវាមានសម្រែកមានការតបាពិបាកអញ្ចឹងតតាំងអញ្ចឹងភាកច្រើនវាយជួនកាលទៅ វាយសម្លាប់ឲ្យងាប់ត្មងទៅលោកសាកសពនេះក៏មានមានន័យថាវាអត់បានគិតអីវែងឆ្ងាយទេវាដៅយកតែស្អីដែលខ្លួនចង់បាននោះទេវាបុកសម្រុកទៅតានោះទេ អាត្រង់ទៅនឹងដែរវាឆ្ងាញ់ណាបើយើងនិយាយថាអ្នកធ្វើបាបដែលមិនឆ្ងាញ់មកវាគិតដល់លទ្ធផលនៃអំពើអាក្រក់ផងនឹកដល់រឿងនរោរឿងប្រែតរឿងគុករឿងចង្វាក់រឿងគ្រួសារគេរករឿងរឿងពៀវរាបានអីឆ្ងាញ់បើសម័យទៅឃើញតែអញ្ចឹងទោះបីថាវាចង់ណាក៏នៅតែស្គៀបដែរវាមិនឆ្ងាញ់ទេ ប៉ុនជនណាដែលធ្វើដែលឆ្ងាញ់ឬរឿងនំតែមាននោះមកថាគាត់អត់ដៅយកអីគាត់អត់មានគិតអីទេនៅអារម្មណ៍មានតែមួយនោះទេដៅយកតែបងនៅវាឆ្ងាញ់ណាអឺយើងយកដីរត់អញ្ចឹងណាមានបានគិតថាគេអេវ៉ៃតិចគេបកអក្រាតអញទៅវាគ្មានទេនឹកថាវាគ្មានណាលើសអញអញ្ចឹងណាវាអីទេដឹងណាហ៊ាននិយាយអញអញ្ចឹងគេគិតអញ្ចឹងចេះយកទៅ700ហិកតាអញ្ចឹងដល់ពេលវាស្នាមើលមិនឃើញអាមានដែរវ៉ៃអញស្មានគេថាអី បើសិននឹកឃើញអញ្ចឹងតាំងពីយូរបានតែហ៊ានយកដល់ពេលចិត្តឆ្ងាញ់ណាយកអញអញធ្វើអីធ្វើទៅឥឡូវរនសារភាពទៅមិនអាចទៅជាប់គុកជាប់អីទេតាមមើលរសារភាពស្ម័គ្រចិត្តបកគោដីវិញទៅបែបរួចខ្លួនផងមិនដឹងយកជ្រុលហើយយក700ហិកតាហើយកណាកំពុងមើលមើលដែរចេះគិតថាប្រហែលជារួចខ្លួនឬយ៉ាងមិនបើរួចខ្លួនស្រុកយើងបាច់និយាយខុសត្រូវទៀតទេ ពួកយកដីរដ្ឋរួចខ្លួនហើយនេះយកនេះយកវេតទីយកដីរដ្ឋមកឬក៏វាមានមានក្រមមានអីគេដែរខ្ញុំកណាមិនច្បាស់លាស់ទេប៉ុន្តែតាមតែអ្វីដែលគេផ្សាយហ្នឹងគេយកដីរដ្ឋអញ្ចឹងប៉ះសិនបើហ្នឹងរដ្ឋប៉ះសិនបើណាប៉ះសិនបើរួចខ្លួនមិនមានចំណាត់ការជាគុកជាច្បាក់ជាអីទេដកតំណែងទេស្រុកយើងគ្មានណាគេគ្រប់ច្បាប់ទៀតទេហើយគ្មានសេចក្តីជ្រះថ្លាទំនុកចិត្តអីទៅក្នុងរដ្ឋទៀតទេពលរដ្ឋល្មមល្មមជាប់គុកជាប់ច្បាប់យំងោងងោងកាប់អុសកាប់ព្រៃ ប្រមាញ់សត្វតិចតួចហ្នឹងដាក់មានរឿងមានរាវចុះនេះបណ្ណាបណ្ណៃចង់ឲ្យរួចខ្លួនមិនពិបាកដែរអញ្ចឹងអូខេឥឡូវយើងបែរមកជជែកអំពីទឹកខ្មុំនេះទេណាទឹកខ្មុំហ្នឹងគឺចង់និយាយអំពីឆ្ងាញ់ដែរទេណារសជាតិនៃទឹកខ្មុំវាផ្អែមនៅក្នុង ទីនេះគឺជួនពេលវាបានទទួលរសឆ្ងាញ់នៃទឹកខ្មុំហ្នឹង វាហាក់ដូចជាមិនមិនមិនបានមើលឃើញដោយគុណចាស់បានរៀបរាប់ចឹងតើតារាបណាដែលមិនតន់ឲ្យផលបាបនោះមិនតន់ឲ្យផលជនពេលនោះមិនតែជនជនពេលជននោះតែងតែលេចចុះក្នុងសេចក្តីទុកតើអ្វីទៅសេចក្តីទុកទេនៅស្រុកខ្មែរយើងវាវាអញ្ចឹងសូមបញ្ជាក់ដល់អ្នកស្ដាប់បន្តិចថាហេតុអីបានជាការធ្វើបាបនោះគឺទៅជាការរួចឆ្ងាញ់ ព្រោះយើងបានលើកហេតុផលថាទេអំពើបាបខ្លះពេលដែលយើងធ្វើទៅវិបាកណាដូចចាប់លោកគេមិនស្រួលទេណាអញ្ចឹងវាដូចទៅប្លន់គេអញ្ចឹងឬថាទៅវាយគេហ្នឹងមិនស្រួលណាជុំកាត់បែកបុកបែកមកខ្លួនឯងណាមិនក៏ឆ្ងាញ់ជំនួសណាតែលោកមិនយល់អ្វីដែលឆ្ងាញ់ចង់និយាយថានៅក្នុងអារម្មណ៍របស់ខ្លួនពីលពេលដែលខ្លួនបដោតបំណងអីវាមានតែបំណងនឹងមួយគត់វាអត់មានរឿងផ្សេងចូលមកដើម្បីជាមូលដ្ឋានគិតអីទេវាមានអត់មានរឿងស្អីចូលមកដើម្បី ទាញរឿងនឹងបានទេអត់ទាន់ណាអត់ទាន់តែបរោះម្នាក់មិញទៅចំមលោពិខុនៃអញ្ចឹងនៅក្នុងអារម្មណ៍ជាសម័យតែឃើញថាមលោវាមិនមិនមិនបើតែប៉ុណ្ណឹងទេវាមានគិតដល់រឿងប្របីនេទំនៀមទម្លាប់សំសំគ្រួសារគេរករឿងអញអត់មានពាវរាទេមានគុកច្បាក់ទេមានបាបទេមានរੂទេមានប្រែទេមនុស្សបើចេះគិតនឹកគិតដល់អញ្ចឹងវាលែងឆ្ងាញ់បាត់ហើយធ្វើទៅធ្វើទាំងស្គៀប អូថពលរដ្ឋធម្មតាអញ្ចឹងចង់ធ្វើបាបដែរអញចង់កេងដីរដ្ឋដែរបើចេះនឹកឃើញបានទេគុកច្បាប់អីអញ្ចឹងធ្វើម៉េចមិនស្គៀបប៉ុន្តែពេលអ្នកណានៅពីលើច្បាប់ហ្នឹងទៅពួកវាដឹងទៅមានអីត្រូវស្គៀបពួកដឹងថាមិនស្មានអីលើពីហ្នឹងទេស្មានអីធ្វើអញកើតទេអាហ្នឹងឲ្យវាឆ្ងាញ់បើថាបំណងរបស់ខ្លួនដោតយកអីយកតែហ្នឹងឯងតោះបានអត់មានខ្វល់អីទាំងអស់ដែលវាឆ្ងាញ់ហ្នឹងសំដៅយកភាពជក់នៃតណ្ហាអ្នកស្ដាប់ហ្នឹងគេលោកមិនទល់ថាឆ្ងាញ់អីចេះនឹកឃើញដូចឆ្ងាញ់ស៊ីបាយទីទឹកមែនទេណា សំដៅយកភាពជក់នៃតណ្ហានេះអាភាពលមោមនោះវាកើតឡើងវាគ្មានអីវារាំងបានធ្វើទៅ បានតម្រាច់ធ្វើទៅបានតម្រាច់វាដៅយកតែអាហ្នឹងអាហ្នឹងគេថាឆ្ងាញ់ទៅយ៉ាងបានទីព្រះអង្គប្រាប់ថានេះដរាបណា ផលបាបមិនទាន់ឲ្យហ្នឹងមិនដឹងក្តៅមិនទេដោយអត់ចេះភ្ញាក់ទេតែបើមានផលបាបចូលមកដល់វាចាប់ដើមឧទាហរណ៍យើងនិយាយបច្ចុប្បន្នផលបាបបច្ចុប្បន្នស្អីខ្លះនេះដែលផតទេថា ជនពៀលហ្នឹងពេលដែលបាបឲ្យផលលិចចុះក្នុងទុកឥឡូវយើងក៏និយាយនរោប្រែព្រោះនរោប្រែវាអត់មានប្រសិទ្ធភាពអីជាមួយអ្នកស្រុកយើងឡើយទេយើងនិយាយពីរឿងផលបាបបច្ចុប្បន្នឧទាហរណ៍ពីមុនមានសាក់ឥឡូវអត់សាក់បើមិនមែនផលបាបឬផលអីចឹងផលវ៉នសុកសុកគេដកសាក់ចេញគេដកយោចេញគេវាយខ្នោះបើមិនមែនជាផលរបស់បាបជាផលរបស់អីឥឡូវសំនួរសួរថាបើនឹងមិនមែនជាផលបាបអ្នកខ្លះថាបាបបុណ្យគ្មានទេហើយបើបាបបុណ្យគ្មានដែរឬគុកច្បាក់ហ្នឹងកាត់ជាពីអីចឹង បើមិនផលបាបថាផលបុណ្យដង្ហែកថាតែបានជាប់គុកថាមែនទេមកពីលួចដីរដ្ឋបានជាប់គុកអានោះផលបាបពីមុនមានស័កមានយូរឥឡូវគេទម្លាក់បាត់ហើយពីមុនលាប់ស៊ីបាយដេកឆ្ងាញ់ស្រួលដាហាឥឡូវនៅក្នុងទ្រុងពីមុនគេគោរពអីចឹងទៅឥឡូវណោគេជេរស្ដីយល់ទៅគ្នាចឹងជួនកាលគេវាយក្នុងគុកហ្នឹងក៏ថាបានច្បាប់ប្រទេសខ្លះគេបាញ់ចោលហ្នឹងក៏ទៅមានអាហ្នឹងបើមិនជាលទ្ធផលរបស់បាបតើជាលទ្ធផលរបស់អី បាបបុណ្យហ្នឹងវាគ្មានរូបមានរាងទេប៉ុន្តែវាពាក់ព័ន្ធទៅផ្លូវចិត្តចិត្តអាក្រក់ហ្នឹងហៅចិត្តបាបពេលដែលធ្វើទៅលទ្ធផលដែលត្រូវ បានមកហ្នឹងហៅផលបាបបាបវាមានមែនហើយលទ្ធផលរបស់វាមានមែនឧទាហរណ៍គុកច្បាក់ទាំងឡាយខ្នោះគ្នាហ្នឹងបើមិនមែនជាលទ្ធផលរបស់បាបតែជាលទ្ធផលរបស់អីគេឯងរកស៊ីត្រឹមត្រូវសុចរិតថ្វាយទានរសាសិលសុខគេចាប់ដាក់គុកចឹងហ៎មិនមែនទេ ការចាប់ដាក់គុកហ្នឹងចាប់គុកព្រោះរឿងហេតុហ្នឹង អានោះជាលទ្ធផលរបស់បាបអញ្ចឹងបានជាព្រះអង្គថាជនពីលពេលណាបាបឲ្យផលអានឹងមានតែយំងោងតែហ្មងពេលដែលបាបមិនទាន់ឲ្យផលនឹងក្បាលអត់មាននឹកអីទាំងអស់នឹកតែរឿងការចង់បានរបស់ខ្លួនស្អីធ្វើនោះណាសិលបប្រពៃនៃវប្បធម៌សជីវធម៌ច្បាប់ទំនៀមទម្លាប់សាសនាស្អីយុទ្ធធម៌ឯងខ្វល់ហ่ะព្រោះចេះតែគិតឃើញសម័យទៅវាទៅរួចនៅក្នុងប្រទេសដែលមានច្បាប់ធូរលងមនុស្សខ້ອຍវាហ៊ានសម័យហ្នឹងទេនៅក្នុងប្រទេស ប្រទេសគេដែលមាននីតិរដ្ឋត្រឹមត្រូវគេមិនឲ្យមនុស្សហ៊ានសម័យទេគេឲ្យមនុស្សខ្លាចហើយហ៊ានសម័យទៅគុកសម័យទៅគុកសម័យទៅបរោះណាក៏រួចដែរឧទាហរណ៍ចង់លក់ថ្នាំញៀនសម័យមើលទៅរួចអត់ទេអេទៅមិនរួចទេចេញទៅពីផ្ទះហ្នឹងគុកហើយចង់កាប់ព្រៃទៅរួចដែរចង់កេងលុយរត់ទៅរួចអត់ចង់លបចូលខ្សែសាឡាយខុសក្បួនវិធីទៅរួចទេចង់កេងប្របាញ់លុយកាក់ទៅរួចទេចង់លូកលាន់កិត្តិយសគេឈ្មោះ ឬសិទ្ធិរបស់អ្នកដទៃទៅរួចអត់គ្រាន់តែសម័យគ្រាន់តែសម័យឲ្យគប់ប្រោយសម័យឲ្យមានគប់មកជាមួយដល់ពេលចឹងប្រទេសគេគេរៀបចំប្រព័ន្ធរៀបចំក្បួនហ្នឹងឲ្យមនុស្សអាក្រក់និងមនុស្សល្អទាំងឡាយអត់ហ៊ានសម័យធ្វើបាបទេសម័យអកើតសម័យទៅឃើញផលសម័យទៅឃើញផលបងសម័យការធ្វើឃើញលទ្ធផលភ្លាមសម័យការធ្វើឃើញលទ្ធផលភ្លាមហើយវាចឹងមែនតែហ៊ានធ្វើមានរឿងភ្លាមដល់ពេលអញ្ចឹងមិនមែនថាមនុស្សនៅក្នុងប្រទេសគេនឹងអស់ធាតអាក្រក់ទេប៉ុន្តែធាតអាក្រក់នឹងអត់មានឱកាសក្នុងការងើប ឯងងើបតាមប្រឡោះណាបើលទ្ធផលរបស់វាដាក់ទៅបានភ្លាមអញ្ចឹងប៉ុន្តែនៅក្នុងប្រទេសណាដែលធូររលុងណាមនុស្សអាក្រក់ទាំងឡាយវាហ៊ានសម័យឧទាហរណ៍អញនៅពីលើគេ បាញ់ធ្វើទៅជាគិតអត់មានណាធ្វើអីអញអញ្ចឹងមិនហ៊ានសម័យសម័យទៅយកនេះសម័យយកនោះនៅក្នុងប្រទេសនេះដែលរដ្ឋត្រាំត្រូវមនុស្សអាក្រក់ហ៊ានសម័យទេប៉ុន្តែប្រទេសមានច្បាប់ធូររលុងប្រទេសមនុស្សអាក្រក់ហ៊ានសម័យប្រទេសយើងគេហ៊ានសម័យនោះប៉ុន្តែវានៅមានអ្នកហ៊ានសម័យអញ្ចឹងណា ធ្វើទៅមានអត់ដឹងមានអីចឹងណាគេនៅរករឿងអញអញគម្រាមឯងអីចឹងទៅវាចេះតែលៀនលុកចឹងទៅយើងលុកពាក្យថាពាក្យថាដែលគាត់ហ្នឹងគាត់ហ៊ានរំលោភដីរដ្ឋយកដីរដ្ឋហើយរហូតដល់រាប់រយហិកតាអញ្ចឹងអាហ្នឹងមកពីច្បាប់ប្រទេសហ្នឹងធូររលុងឬក៏មកពីបុគ្គលហ្នឹងវាឆ្ងាញ់នៅក្នុង ការរំលោភអំពៀនទេកាលណា គិតថាมันបាច់ឆ្លោយឥឡូវហ្នឹងព្រោះស្រុកយើងល្មមយល់តែហេតុនេះបានអ្នកហ៊ានហ៊ានធ្វើអញ្ចឹងពួកខ្ញុំក៏ណាមិនច្បាស់ដែរថាមកពីអីប្រហែលជាប្រហែលជាដេកសតទៅយកហ្នឹងវាអាចនិយាយថាមកពីអំណាចក្នុងការអនុវត្តហ្នឹងវាធូរលងកថាបានណាចឹងណាដោយសារយើងមានភ្នែកជាមើលសពគ្រប់ហ្នឹងទៅវាមានប្រឡោះចឹង ប៉ុន្តែរឿងខ្ញុំកណាគិតថានៅក្នុងអារម្មណ៍ខ្មែរមិនវាក់យល់ទេថាហេតុអីបានមានអ្នកធ្វើអញ្ចឹងកើតស្រុកយើងហ្នឹងក្រចង់និយាយថាហេតុអីបានជាការធ្វើបាបខ្លះវាទៅជាឆ្ងាញ់ការធ្វើបាបខ្លះមិនទៅជាឆ្ងាញ់ណាដោយសារអីដោយសារថាការលុកចិត្តទៅក្នុងការធ្វើបាបខ្លះវាអត់មានទោសទណ្ឌកណាមានពេលខ្លះទោសទណ្ឌក្នុងគុកច្បាប់វាអត់មានទេប៉ុន្តែបើនៅនឹងបានដឹងថាវាមាន ផលអាក្រក់ជាទោសក្នុងអបាយភូមិអីចឹងវាអាចនឹងស្គៀបខ្លះ ប៉ុន្តែប្រសិនបើទោសទណ្ឌបច្ចុប្បន្នវាអត់មានផងព្រមទាំងនឹងអត់មានដឹងថាការធ្វើរបស់ខ្លួននឹងបានលទ្ធផលក្តៅផ្សាខាងមុខផងណាវាអត់ជឿនឹងរឿងនឹងផងវាបាននឹកដល់រឿងនឹងផងហើយក៏អត់ជឿជាក់នឹងរឿងនឹងផងដល់ពេលចឹងការធ្វើរបស់ខ្លួនគឺដៅយកអីយកនឹងមកវាឆ្ងាញ់វាជក់តែណាណាមួយដែលដឹងអំពីលទ្ធផលនៃបាបវាមិនឆ្ងាញ់ទេអញ្ចឹងបានជាព្រះអង្គប្រាប់ថាម៉េចយៈទាបច្ចតិបាបាំងពេលណាដែលបាបឲ្យផលពេលលោទុកខាងនៃកិច្ចតិបុគ្គលពេលគឺ លេខចុះក្នុងទុកអញ្ចឹងបើសិនបើបើសិនបើដឹងថាខ្លួនឯងត្រូវក្តៅកាហាយរឿងអីឆ្ងាញ់កើតព្រោះដល់យើងស៊ីយើងស៊ីនំអញ្ចឹងនំអាណាដែលយើងយកចិត្តបំផុតប៉ុន្តែគេប្រាប់ស៊ីហើយគេកាត់កយើងស៊ីកើតយើងឆ្ងាញ់ទេពេលនោះវាយើងចិត្តយើងចូលចិត្តរបស់ណាបំផុតគេដាក់មុខយើងឯងស៊ីស៊ីចប់ហើយគេកាត់កឲ្យស៊ីស៊ីចប់ពេលណាតលាក់លព្រាកាត់កពេលហ្នឹងតែយើងឆ្ងាញ់ទេពេលហ្នឹង មនុស្សបើបានដឹងថាលទ្ធផលនៃការធ្វើបាបហ្នឹងទៅយ៉ាងណាយ៉ាងណាណាមានមានកម្មកតាសភាយល់ជាអំពីរឿងហ្នឹងគឺកើតទេទោះបីថាមានស្រេកមានឃ្លានមានធွာបុករុកតណ្ហាពីខ្នងខ្លះក៏ចេះតែចេះតែក្រោកខ្លួនឯងដែរចេះតែដាក់តនកម្មចេះដាក់គំនាបលើខ្លួនឯងថាធ្វើមិនកើតទេវាអាចនឹងមានលទ្ធផលនេះលទ្ធផលនេះតែដល់ពេលអានឹងអត់មានអារម្មណ៍វាបោកផ្សំរស់នៅក្នុងប្រទេសប្រទេសក្នុងធ្វើអីខ្លួនកើតទៀតផងទៅវាជាឆ្ងាញ់ហើយតោះណា ណាទេដែលវាឆ្ងាញ់ហ្នឹងគឺយ៉ាងខ្លឹមសារនៃគាថាហ្នឹងគឺតែប៉ុណ្្នឹងទេមានអីទេទេមានប៉ុណ្្នឹងនៅក្នុងគាថាហ្នឹងមានអត់មានអីប្រៀបធៀបអីស៊ីជំរៅផងវាគ្រាន់តែជាការបង្ហាញនិយាយ ត្រង់ត្រង់ឧទាហរណ៍ដូចជាជនពីលដែលដែលដែលมันបាទដែលដែលឆ្ងាញ់នឹងទឹកស្ករទឹកខ្មុំនោះវាទៅជា ធម្មតាវាអត់មានការប្រៀបធៀបអីណាធំដុំអីទេគ្រាន់តែពាក្យហ្នឹង ស្រួលយល់ស្រួលថាណាប៉ុន្តែនៅក្នុងទីនេះគុណចាស់បានផ្ដោតអារម្មណ៍ទៅលើសំខាន់គឺបុគ្គលនឹងអត់ស្គាល់អឺអត់ដឹងអញបំណងរបស់វាសនារបស់គាត់នោះវាជ្រៅវាទៅជាលងទៅបាំងបាំងបាត់ទៅដល់អវិជ្ជា បាំងបាត់ទៅមោហៈបាំងបាត់ទៅវាធ្វើឲ្យ មិនស្គាល់អំពីបាបរបស់ខ្លួនឯងដូចជានៅក្នុងទីនេះអឺ ពលជនស្គាល់សម្គាល់ថាបាបឆ្ងាញ់ដូចតដូចទឹកខ្មុំដរាបណាផលរបស់វា មិនតន់ហុចឲ្យតែពេលណាផលនោះហុចឲ្យជនពេលនោះនឹងមាននៅសេចក្តីទុកលិចចុះក្នុងសេចក្តីទុកតើក្នុងការប្រៀបធៀបរបស់ព្រះអង្គនឹងវាដូចជាក្នុងននមាននុបមិនមែនដូចជាឆ្ងាយពេលវេលាណាគាត់ថាសំឡោភ័យមានទុកតែម្ដង អាហ្នឹងវាជនពេលបច្ចុប្បន្នហ្នឹងហេតុអីក៏ឲ្យផលយឺតមកទៀត វាចេះប៉ុន្តែនៅក្នុងករណីហ្នឹងខ្ញុំកណាក៏មានចេតនាក្នុងការនិយាយដែរប៉ុន្តែធ្វើការនិយាយបរិយាយនៅក្នុងក្រមរៀនធម៌មានក្រមមួយសម្រាប់រៀនថាចង់បញ្យល់អីហ្នឹងចាសួរតើហេតុអីបានជាការធ្វើបាបហើយលទ្ធផលរបស់វាពុំសូវឃើញជាក់ស្ដែងក្នុងបច្ចុប្បន្នភាពភាគជ្រើហ្នឹងចានៅលោកសន្យាថាអូក្នុងបរលោកក្នុងអីចឹងណាណាត្រង់ទៅហ្នឹងដែលធ្វើឲ្យមនុស្សប្រមាថដែរដូចព្រះអង្គបានលើកឡើងនឹងគាថាមួយថាពេលណាដែលបាបមិនទាន់ឲ្យផល អំពើអំពើដែលអំពើអាក្រក់មិនទាន់ឲ្យផលទេមនុស្សទាំងឡាយសម្គាល់ថាវាអត់មានអីគួរភ័យគួរខ្លាចហើយក៏មិនក្តៅក្រហាយទេដែរប៉ុន្តែពេលណាបាបឲ្យផលទៅអានឹងបានដឹងថាវាយ៉ាងម៉េចឧបមាថាពូជខ្លះបើសិនបើយើងដាំឲ្យបានផ្លែភ្លាមអានឹងយើងពិសោធន៍នេះបានងាយយើងនិយាយនេះបានងាយយើងអត់បង្ហាញនេះបានងាយប៉ុន្តែពូជខ្លះយើងដាំនោះត្រូវឲ្យ ផល20 30ឆ្នាំក្រោយវាពិបាកណាស់ពិបាកពិបាកបង្ហាញអ្នកដែលត្រូវការដឹងផលភ្លាមភ្លាមណា ពាក់ព័ន្ធនៅក្នុងធម្មជាតិនៃបាបបនផ្លូវចិត្តនេះវាអញ្ចឹងដែរមានពេលខ្លះការធ្វើបាបទៅនៅក្នុងបច្ចុប្បន្នវាអត់ប្រកបជាផលទេវាត្រូវរងចាំពេលវេលាយូរអាត្រង់ទៅហ្នឹងដំណើរធម្មជាតិដែលចាត់ចែងបែបហ្នឹងវាជាឱកាសធ្វើឲ្យសត្វលោកនឹងមានការប្រមាថមនុស្សបើសិនបើដាក់ទៅផ្លូងដាក់ទៅផ្លូងក្តៅដូចយើងលុបភ្លើងដាក់ភ្លាមក្តៅភ្លាមវាតិចណាស់អ្នកហ៊ានធ្វើបាបណាវាវាតិចណាស់ព្រោះលុបឲ្យក្តៅលុបឲ្យក្តៅយើង ឧទាហរណ៍យើងចង់ស៊ីអីមួយប៉ុនរបស់ដូចភ្លើងអញ្ចឹងឲ្យស៊ីពីកើតលោកទៅក្តៅភ្លាមហ្មងមិនដឹងរសជាតិបើសិនបាបនឹងធ្វើថ្ងៃហ្នឹងឲ្យ ផលស្អែកប្រហែលជាស្រុកខ្មែរស្រុកណាក៏ដោយស្រុកលើលោកនោះក៏ដោយវាបាច់ច្បាច់មានច្បាប់ទេតាមមើលប៉ុន្តែធម្មជាតិនៃបាបបុណ្យផ្លូវចិត្តនេះវាពុំឲ្យផលភ្លាមភ្លាមក្នុងពេលឥឡូវវាមានសំណួរចោទឡើងថាហេតុអីបានអញ្ចឹងខ្ញុំកណាប្រាប់អំពីមូលហេតុត្រួសត្រាសចុះទី1មកអំពី ផលនៃម៉ោង2ចិត្តបាបហ្នឹងវាមានទំហំនៅតិចនៅឡើយចង់និយាយថាបាបធម្មតាធម្មតាណាពាក់ព័ន្ធនឹងការលួចការសម្លាប់ចេតនាក្នុងការបៀតបៀនកេងប្របាញ់ប្រយោជន៍អ្នកដទៃប្រយោជន៍ជាតិអីក៏ដោយទោះបីថានៅក្នុងការធ្វើវាមានរូបភាពគ្រោកគ្រាតវាមានការផ្លាញ់ប្រយោជន៍អ្នកដទៃធំធេងមហាជនអីក៏ដោយប៉ុន្តែកម្រិតនៃចិត្តបាបប្រភេទហ្នឹងវារងចាំការឱកាសពេលវេលានៅក្នុងភព2 3 4អត់ទៅអាចឲ្យផលអានឹងបើនិយាយផលក្នុងបរិលោកណាណា ប៉ុន្តែអំពើបាបខ្លះដែលវាគ្រោតគ្រៀតខ្លាំងពេកពេលដែលធ្វើឲ្យភ្លាមនឹង ផលរបស់វាត្រូវកើតភ្លាមភ្លាមវាជាឧបគិតកកម្មឧទាហរណ៍ដូចតកតងនឹងផែនដីសរោផែនអីចឹងណាការបន្ទុះសរាយនឹងពុទ្ធការបំទុះសរាយនឹងព្រះរហន្តការបន្ទុះសរាយនឹងឪពុកម្ដាយមាតាបិតារបស់ខ្លួននឹងភិកច្រើនបានលទ្ធផលនឹងពេលឥឡូវចង់និយាយថាចិត្តបាបថ្មីបើវា បាបដូចគ្នាក៏ពិតមែនតែប៉ុន្តែវាមានកម្រិតបើសិនបើកម្រិតនឹងវាសាស្ដើងវារងចាំពេលវេលាយូរ ប៉ុន្តែបើកម្រិតហ្នឹងជាកម្រិតអាក្រក់អាក្រៃប្រកបដោយមច្ឆាទធិក្រាស់យើងមើលព្រឹត្តិការណ៍ខ្លះដូចជាកម្មកទុសារាយជាមួយព្រះរហន្តជាមួយពុទ្ធជាមួយអីចឹងណាជាមួយអ្នកមានគុណធម៌ជាន់ខ្ពស់ជាមួយឪពុកម្ដាយជាមួយបរិជាជាមួយគ្រូអាចារ្យរបស់ខ្លួនជាមួយវីរៈបរិជាតិហ្នឹងច្រើនតែឃើញផលជាក់ស្ដែងក្នុងពេលឥឡូវឥឡូវប៉ុន្តែមនុស្សភាគច្រើនមិនសង្កេតមិនបានធ្វើការបែងចែកអញ្ចឹងវាពាក់ព័ន្ធថាហេតុនេះបានជាអំពើ បាបដែលបុគ្គលធ្វើទៅហើយហ្នឹង វាមិនឃើញបានជាផលស្អីតើវាគ្មានឬយ៉ាងម៉េចថាមិនមែនទេដោយអំណាចថា បាបដែលបុគ្គលនឹងបានធ្វើទៅវាមាន ទំហំនៅតូចនៅឡើយអញ្ចឹងវាត្រូវឲ្យផលដោយអាស្រ័យពេលវេលាយូរនេះជាកត្តាទី1ខ្ញុំកណាក៏ឆ្ងល់ដែរហេតុបានធម្មជាតិនឹងតាក់តែងអញ្ចឹងមកការតាក់តែងដំណើរបែបហ្នឹងមកវាជាឱកាសធ្វើឲ្យមនុស្សមានការប្រមាថប្រសិនបើធ្វើភ្លាមបានទៀតល្អប៉ុណ្ណាទៅតែនេះជាដំណើរធម្មជាតិនឹងអញ្ចឹង មិនមែនណាមួយមិនដាក់ទេមិនមែនព្រះអ្នកចាត់ចែងទេកន្លែងហ្នឹងវាចឹងមកអញ្ចឹងបាននៅក្នុងអភិធម្មលោកគ្រាន់សម្ដែងពីដំណើរធម្មជាតិថាអំពើបាបខ្លះហ្នឹងចវណ្ណចិត្តនៅក្នុងរឿងបាបពេលខ្លះហ្នឹងត្រូវឲ្យផលក្នុងជាតិ2 3ខាងមុខហ៎ញ៉ែវាទៅនិយាយវិញកណាពុំយល់ដែរអាហ្នឹងបើជាឧបមាឧបមាទៅដូចក្របពូជខ្លះកញោងបេងអញ្ចឹងមិនដាំឲ្យបានដើមបានខ្លឹមធ្លេពេលណា10 20ឆ្នាំមករបល់យកយូរយូរ ដល់ពេលអញ្ចឹងវាជាវាជាឱកាសមួយដែលធ្វើឲ្យមនុស្សនឹងពិបាកក្នុងការនិយាយគ្នាដែរដែលយើងប្រាប់គេថាអ្នកឯងដាំនឹងថាបានផលហើយគេថាបានផលណាឃើញផងអានោះយ៉ងដែរបាបធ្វើឲ្យបានផលឃើញផលអីផងមួយអានោះជាកត្តាទី1ចង់និយាយថាមនុស្សអាក្រក់ក្នុងសង្គមណាសង្គមណាដែរសង្គមខ្មែរក៏ដែរពេលដែលធ្វើបាបខ្លះបាបរបស់ពួកគេពុំឲ្យផលក្នុងពេលឥឡូវទេមិនស៊ីសងគ្នាក្នុងពេលឥឡូវទេត្រង់កន្លែងហ្នឹង ស្ដាប់ទៅស្ដាប់មកធ្វើឲ្យអ្នកខ្លះហ្នឹងកើតការអន់តពូនចិត្តជាមួយនឹងរឿងបាបប៉ុននឹងទៅទៀតគាត់ថាបានថាយីធ្វើបាបហើយវាមិនឲ្យផលភ្លាមមិនរងចាំឯណានោះតរំតផលរបស់វាឲ្យនោះវាធ្វើបាបឯងនឹងអំពិលសណ្ដានហើយអានោះក៏គួរដឹងខ្លួនដែរនិយមធម្មជាតិនឹងវាអញ្ចឹងមិនមែនណាគេចាត់ចែងមកស្អីទេវាអញ្ចឹងហ្មងអាត្រង់កន្លែងហ្នឹងដឹងខ្លួនផងណាដឹងខ្លួនសម្រាប់អ្នកខ្លះដែលចែងនិយាយថាអូយប្រទេសមួយណាយើងបាច់ទៅរៀបចំតតាំងតស៊ូប្រឆាំងជាមួយមនុស្សអក្រក់អីទេ ចាំតែផលបាបរបស់វានឹងឲ្យផលទៅកូនខ្មែរយើងចំណាំនិយាយចឹងណាណាមិនបាច់ទៅរករឿងមិនបាច់ទៅរកខុសរកត្រូវអីរៀបចំប្រទេសអីទេអ្នកណាធ្វើបាបគង់តែបាបនឹងឲ្យ ផលវាទេយើងនៅឲ្យតែស្គៀមទៅឲ្យបាបពីអ្នកចាត់ចែងទៅអ្នកតែគិតបែបហ្នឹងងាប់7តំណបណ្ដាំទុកឲ្យហើយហេតុតែបានយ៉ាងព្រោះបើនិយាយ តាឯងគិតអញ្ចឹងដូចថាបានប្រាប់ថាលទ្ធផលនៃការធ្វើបាបរបស់បុគ្គលខូចក្នុងសង្គមណានោះ7 8ជាតិនោះបានវាឲ្យផល អញ្ចឹងអារម្មណ៍មនុស្សខូចទាំងឡាយហ្នឹងវាងាប់បោះទៅវាឈប់ទៅ យើងនេះវាងាប់អំពិលតណបាត់ហើយតនេះបើឯងនឹងអង្គុយរងចាំចាំមើលបាបនេះឲ្យផលអញចាំមើលសិនវិញមើលមើលយុទ្ធធម៌អត់បាបវាយុទ្ធធម៌តែដល់ពេលវេលាវាឲ្យផលប៉ុន្តែមុនដល់ពេលនោះមិនឯងនឹងរងអយុទ្ធធម៌សិនអញ្ចឹងបានជានៅប្រទេសលោកសេរីហ្នឹងគេមិនដែលខ្វល់រឿងហ្នឹងទេ គេគេបង្កើតច្បាប់បង្កើតយន្តការបង្កើតកតិកាបង្កើតស្អីដាក់គំនាបលើមនុស្សអក្រក់តម្រងគឺថាឯងធ្វើភ្លាមត្រូវតែបានភ្លាមមកឲ្យរួចខ្លួននេះណាអត់មែនឲ្យបាបនឹងបដាក់ទោសទេអត់មែនឲ្យព្រះយេស៊ូវនឹងបដាក់ទោសទេឲ្យព្រះយេស៊ូវក៏និយាយដែរណាធ្វើអក្រក់នឹងត្រូវបដាសាព្រះនឹងបដាហើយណាយេស៊ូវនឹងនៅណាផងព្រះអឡោះព្រះអាឡាអញ្ចឹងណាគេធ្វើអក្រក់ ទៅប្រឆាំងព្រះនឹងព្រះដាក់ទោសគេណាមិនឃើញព្រះ ដល់ពេលអញ្ចឹងមនុស្សលោកអឺរ៉ុបមកក៏ទោះបីគេសាពះអញ្ចឹងអញ្ចឹងអញ្ចឹងអីធ្វើតោងធ្វើអីពាក់អញ្ចឹងក៏ដោយប៉ុន្តែការពិតជាក់ស្ដែងអញយកច្បាប់មកអនុវត្តអញគ្មានឲ្យព្រះយេស៊ូវណាមកដាក់ទោសឯងទេរំតែព្រះយេស៊ូវយាងមកនោះខ្ទេចផែនដីបាត់ហើយអានំក៏យងដែរយមខ្មែរយើងនេះឲ្យបានដឹងផងថាលទ្ធផលនៃការធ្វើបាបខ្លះវាមិនឲ្យផលក្នុងពេលឥឡូវទេដំណើរធម្មជាតិនឹងវាត្រូវចាត់ចែងនោះ7 8ជាតិខាងមុខ ដល់ពេលអញ្ចឹងប្រសិនបើយើងរស់នៅឥឡូវយើងមិនតតាំងនឹងរឿងអាក្រក់ដោយខ្លួនឯងទេរោមចាំឲ្យបាទដាក់ទោសអាឯងក៏ទៅជាទាសកោរបស់មនុស្សអាក្រក់ទៅអឺកូនចាស់ពាក្យហ្នឹងកណាក៏នៅតែសង្ស័យនៅតែឆ្ងល់ត្រង់ចំណុចថាជនពីលចេះតែនៅរស់បានយូរជើមនុស្សល្អច្រើនតែស្លាប់ច្រើនតែអន្តរាយមុនហ្នឹងពាក្យខ្មែរថាមនុស្សល្អគឺនៅស្លាប់ឆាប់ស្លាប់អញ្ចឹងឆាប់ឆាប់ងាប់ អាហ្នឹងវាមាននៅក្នុងសង្គមខ្មែរយើងនឹងមិនដឹងជាចង់ទាញជាឧទាហរណ៍ជាទាញជាការអត្ថាធិប្បាយយ៉ាងម៉េចដែរកូនចាស់ពាក្យហ្នឹងមនុស្សល្អតែខ្ញុំមិនរស់មិនបានយូរវាចេះទេប៉ុន្តែវាមានហេតុផលច្រើនយ៉ាងក្នុងរឿងហ្នឹងវាមានហេតុផលអត់អន់កំបាំងរបស់វាបើសិនបើយើងមិនចេះវិភាគទេយើងនឹងឲ្យអកតិ ភាពមានអកតេភាពទៅក្នុងរឿងបាបរឿងបន់ហ្នឹងណាចាំខ្ញុំកណ្ដាលនិយាយស្ដាប់ប៉ុន្តែប្រហែលជាមិនមានពេលនិយាយគ្រប់គ្រាន់ទេការនិយាយរឿងចឹងចឹងទៅអាស្រ័យប្រើពេល20នាទីទៀត20នាទីវាចេះតាមពិតទៅខ្ញុំកណ្ដាលមានបំណងក្នុងការនិយាយរឿងបាញ់ហ្នឹងតទៀតសិនថាហេតុអីបានជាអំពើអាក្រក់មិនព្រមឲ្យផលណាណាវានៅមានហេតុផលតទៀតឥឡូវខ្ញុំកណ្ដាលសូមនិយាយតរឿងនោះចាកតាទី1មិញបាននិយាយហើយក រឿងដំណើរនៃធម្មជាតិហ្នឹងវាត្រូវចាត់ចែងពេលវេលាក្នុងការឲ្យផលតោះណាទី1បើសិនបាក់បាក់នោះវាក្រាស់ក្រៃដោយលោពិខុនៃអញ្ចឹងទទួលសារាយជាមួយលោកអ្នកត្រាស់ដឹងអីចឹងកម្រិតចិត្តនឹងវាអក្រក់ពេកអាហ្នឹងវាអាចឲ្យផលស្ដែងស្ដែងវាអាចឃើញយ៉ាងណាមាន ពេលខ្លះការបន្ទុះសារាយជាមួយមន្ត្រីបន្ទុះសារាយជាមួយព្រះរាជាអ្នកដឹកនាំជាតិរបស់ខ្លួនអីចឹងវាវានេះលឿនអ្នកដែរអ្នកមានគុណធម៌អ្នកធ្វើឧបការៈច្រើនជាគ្រូរបស់ខ្លួន ជាអាចារ្យជាវីរៈជនអីចឹងណាណា វាមួយឪពុកម្ដាយអញ្ចឹងមកអ្នកខ្លះឃើញស្ដាយស្ដាយណាបើទោះស្ដាយមើលឪពុកម្ដាយមិនបានយូរទេគេវាយងាប់នៅនោះក៏មានភ្លាមភ្លាមអាហ្នឹងបញ្ជាក់ថាកតាទី1មកអំពីផលរបស់បាបវាមិនឲ្យផលភ្លាមភ្លាមទេ បាបខ្លះណាតើតើបាបហ្នឹងវាក្រាស់ក្រៃដល់ពេលកតាទី2មកអំពីអីមកអំពីឱកាសក្នុងការឲ្យផលអត់មាន មានន័យថាបើបុគ្គលណាក៏ដោយមនុស្សល្អក៏ដោយមនុស្សអាក្រក់ដោយបើរស់នៅនឹងចេះកោងខ្លួនឲ្យត្រូវតម្ដងគឺឱកាសនៃការឲ្យផលបោះបាបអត់មានទេមានន័យថាបើមនុស្សខូចហ្នឹងចេះរៀបរយរៀបរឹករៀបពីរស់នៅនឹងគត់កងជីវិតឲ្យត្រឹមត្រូវពេលថាត្រឹមត្រូវមិនមែនត្រឹមត្រូវតាមសម្មាធម៌យុទ្ធធម៌ត្រឹមត្រូវក្នុងន័យសុចរិតទេតែចង់និយាយថាចេះរសាខ្លួនអញ្ចឹងឱកាសក្នុងការឲ្យផលបោះបាបអត់មានទេឧទាហរណ៍និយាយងាយៗគេលោកមិនយល់យើងនេះចិត្តល្អតែចិត្តតែប៉ុន្តែ ប៉ុន្តែបាយទឹកមិនចេះតាតាតាចំណៃហ្នឹងមិនចេះរើសផងប្រទេសអីស៊ីហ្នឹងសារាចរាចរមិនស្គាល់ផង ដើរមិនស្គាល់ឆ្វេងស្គាល់ស្ដាំផងអ្នកអាការប្រើជីវិតបែបរញ៉េរញ៉ៃទៅតឹងទៅតេកអត់មានមុខមានក្រោយនឹងប្រឈមនឹងការស្លាប់លឿនទុយមកវិញគេជាមនុស្សចិត្តអាក្រក់វិញប៉ុន្តែវាចេះហាត់ប្រានវាចេះរើចំណីស៊ីឆ្ងាញ់រស់នៅវាចេះចាក់សោវាចេះមានអ្នកយាម គេហៅថាការកងជីវិតបែបប្រយោគកសម្បត្តិមានន័យថាជាកោបកូតកងជីវិតឲ្យត្រូវទន្លងរបស់វាណាអញ្ចឹងពេលណាដែលបុគ្គលនឹងតឹងរឹងរស់នៅរស់នៅមានការប្រកាន់ខ្ជាប់ខ្ជួនក្នុងច្បាប់ក្នុងទម្លាប់ក្នុងបែបបតមាត់ប្រាយអញ្ចឹងឱកាសក្នុងការឲ្យផលបោះបាបអត់មានទេរស់នៅចេះរកពួករកបណ្ណៈអាយើងល្អល្អតែចិត្តដើរទៅកដាលវាលតែឯងល្អតែចិត្តនោះទៅបានគេវាយងាប់ បាទពួកមនុស្សខូចទាំងឡាយតែតែមានខ្នងមានខ្សែចងនេះជាប្រព័ន្ធរស់នៅជាជាពួកគណៈចេះមើលគ្នាចេះជួយគ្នាចេះកាន់ជើងគ្នាចេះចងគ្នា ជាពួកជីវងចេះរៀបប្រព័ន្ធបណ្ដាញគ្រប់គ្រង ចំណែកយើងរស់នៅដូចគោខោលអញ្ចឹងណាអញ្ចឹងអាការពុតអាការរៀបចំរឹកពីរៀបចំ ការតែប្រយោគកសម្បត្តិណាការរៀបចំកន្លងនៃការរស់នឹងឲ្យវា ត្រូវផ្លូវរបស់វាគឺថាគេត្រូវតែបានកម្មគុណយសោហើយអញ្ចឹងគេត្រូវរស់យូរហឹម មានចង់និយាយសូដាថាបាបនឹងបាបនឹងឲ្យផលនៅពេលដែលបុគ្គលនឹងមានប្រយោគវិបត្តិខ្ជិលមិនរៀនមិនសូត្រសេពគប់មិត្តមិនមើលទំនងមិនស្គាល់ច្បាប់មិនស្គាល់ក្បួន មិនចេះរើសចំណៃអានចឹងចឹងជាដើមនឹងជាឱកាសនៃការឲ្យផលបបាបហើយពេលណាដែលយើងផ្គងជីវិតអត់ត្រូវទំនងឱកាសនៃការឲ្យផលបបាបគឺកើតឡើងមកឥឡូវខ្ញុំកណ្ណានិយាយយេស៊ូវស្ដាប់ឧទាហរណ៍ ឧទាហរណ៍ណាមួយអាងថាអូខ្ញុំធ្វើបនបានច្រើនណាឬគេថាខ្ញុំរស់នៅបាន100ឆ្នាំអាងអញ្ចឹងណាចាមិនស្លាប់ទៅណាទេប៉ុន្តែគ្រាន់តែថាអញ្ចឹងហើយយប់ឡើងដើរលេងហ្មងដើរលេងជាមួយក្មេងក្មេងពួកហិតកៅពួកហិតឆ្នាំណាណាប្រហមតោអញ្ចឹងទៅតើឱកាសនៃការរស់ដូចមាត់ឯងថាហ្នឹងពិតអត់ឯងអាចរស់ដល់100ឆ្នាំអត់អត់ទេ ព្រោះប្រយោគវិបត្តិមានន័យថាការប្រើកាយវិការការប្រើជីវិតរស់នៅនឹងអត់ត្រូវទំនងអ្នកឯងនឹងត្រូវស្លាប់លឿនផ្ទុយមកវិញបាននឹងជាមនុស្សអក្រក់សោះប៉ុន្តែរស់នៅប្រយ័ត្នតាមពីការដើរដើរក៏ប្រយ័ត្នដេកក៏ប្រយ័ត្នឈោក៏ប្រយ័ត្នស៊ីចុកប្រយ័ត្នរស់នៅមានខ្នងមានពួកដែលហើយទៅសំបីតែចំណៃចំណុកស៊ីមុនស៊ីសក់មានគេវាសោតតែគេពុលណាដល់ពេលវារស់នៅគ្រប់កងត្រឹមត្រូវទៅអញ្ចឹងទៅអាយុក៏វែងទៅព្រោះឱកាសនៃការឲ្យផលបាក់បាក់រមៀននេះ អញ្ចឹងកត្តាទី2តកតងរឿងឱកាសនៃការឲ្យផលបោះបាតអត់មានដល់ពេលកត្តាទី3មកអំពីអីមកអំពីអ្នកនឹងរស់នៅដោយអាណត្តិនៃបុណ្យមានន័យថាបស័តនឹងកើតមកដោយកម្មជាបុណ្យបុណ្យកុសលវិវិចិត្តបង្កើតមកកើតក្នុងតកោពោះស័កពោះយោមានមុខមានមាត់ហ្នឹងគឺកើតឡើងដោយអំណាចបុណ្យចាស់បើទោះបីចិត្តសន្តានបុណ្យនៅអាក្រក់ក៏ដោយរឿងលទ្ធផលបុណ្យវាខ្វល់ឯងវាខ្វល់ថាឯងចិត្តអាក្រក់ហ្នឹងអញមិនបង្កើតឯងមិនអញ្ចឹងទេធម្មជាតិហ្នឹងតើណាវាត្រូវដល់កសែវាត្រូវចាប់គេវាចាត់ដែរ អញ្ចឹងអ្នកនឹងជួនកាលកើតមកក្នុងតកូលវងស្ដេចតកូលមន្ត្រីអីនោះមានស័កមានយសមានខ្សែតឡៃស្រេចមានខ្នងមានទ្រពមានធនមានធានរូបរាង ស្អាតបែបប៉ុន្តែចិត្តអាក្រក់ទេអញ្ចឹងដល់រាបណាតាំងតាំងអំពីការកើតឡើងដល់ថ្ងៃស្លាប់គឺគ្រប់គ្រងដោយអំណាចបុណ្យបើថាបុណ្យនោះកសែនេះបុណ្យវាត្រូវចាត់តែងអស់កសែវាគេថាណាត់នៃបុណ្យណាណាដល់ពេលអញ្ចឹងអ្នកនឹងរស់នៅក្នុងអាណត្តិនៃបុណ្យវាចេះទៅរស់បានយូរទៅ ទី1មកអំពីផកកតានៃការធ្វើបាបនឹងមានកម្លាំងតិចទី2មកពីការរស់របស់គេនឹងគេកងត្រូវផ្លូវគេកងត្រូវតំណងក្នុងស្ថានភាពប្រទេសអញ្ចឹងតើគេត្រូវរស់មិនទៅរស់បានយូរគេចេះមើលដល់ពេលទី3នេះមកអំពីការរស់នៅក្រោមអាណត្តិបុណ្យអញ្ចឹងដល់រាបណាបុណ្យវាមិនទាន់អស់អាណត្តិក៏វិបាកដែរផ្ទុយមកវិញប៉ុន្តែប្រសិនបើការរស់នៅបុណ្យនៅនឹងប្រហែលធ្វេសរស់នៅផ្កើអត់ត្រូវអ្នកនោះក៏ឆាប់ងាប់ដូចគ្នា មិនថាមនុស្សចិត្តល្អមិនថាមនុស្សចិត្តអាក្រក់បើសិនបើការរស់នៅបណ្ដោះនឹងប្រហែលដូចគ្នាគឺងាយងត់ដូចគ្នាខ្ញុំកណាពិបាកបញ្ជុលកន្លែងហ្នឹងវាត្រូវការនិយាយប្រើពេលវេលាយូរហើយនិយាយឲ្យល្អិតអន់ត្រូវលើកហេតុផលច្រើនប៉ុន្តែដល់ពេលឃ្លាតសួរអញ្ចឹងខ្ញុំកណានិយាយបានតិចតួចមិនសូវបានច្បាស់ឡើយតាមតាមដំណើរបានប្រហែលជាប៉ុណ្ណឹងប៉ុន្តែចង់និយាយថា ចិត្តទូទៅជនពាលគេធ្វើអំពើបាបហ្នឹងតែងតែឲ្យផលមកតែចិត្តសុខរហូតចឹងទៅដូចជាមិនឃើញមានប៉ះពាល់អីសោះឃើញតែដូចគុណចាស់បានរៀបរាប់បាញ់ថាគេចេះរស់គេចេះនៅ គេមានក្រែងកលែងកលំមានបពពួកមានគ្នាជួយការពារគ្នាចឹងទៅវាធ្វើឲ្យគាត់នោះចេះតែមានលំណើជីវិតគាត់នោះចេះតែល្អប្រសើរទៅអញ្ចឹងចុះអញ្ចឹងបានន័យថា ផលបាបដែលដែលឆ្ងាញ់ដូចទឹកខ្មុំហ្នឹងមើលវានៅតែតរហូតអីយ៉ាងម៉េចឬក៏ចេះតែផ្ដាល់បនអោយរហូតអញ្ចឹង ដឹងកាលណា បានបានអកុសលហ្នឹងមកបដាល់ផ្ដាល់ផ្ដាល់ផលអោយហ្នឹងអាហ្នឹងហុចអោយហ្នឹងតើយើងគួរតែសិក្សាយ៉ាងម៉េចអឺផុតទេចំកណា ចង់លើកឡើងជាកតិមួយថាបើនៅស្រុកដតីណានៅប្រទេសដតី គេមិនបានខ្វល់ថាបុគ្គលដែលកើតមកហ្នឹងធ្លាប់ធ្វើបាបធ្វើបុណ្យហើយផលរបស់បុណ្យចាត់ចែងយ៉ាងណាទេគឺគេមើលតែបច្ចុប្បន្នទេគេសង្កត់ក្នុងបច្ចុប្បន្នគេយល់ឃើញថានៅក្នុងប្រទេសមួយបើមិនចង់ឲ្យមនុស្សអាក្រក់វាបានដៃគឺគេបដោះមនុស្សល្អឲ្យកើតច្រើនគេចងប្រព័ន្ធគ្រប់គ្រងនោះឲ្យវាខ្លាំងដល់ពេលអញ្ចឹងនៅក្នុងប្រទេសខ្លះហ្នឹងគឺមនុស្សល្អមានប្រៀបជាង មនុស្សល្អមនុស្សល្អរស់នៅបានយូរជាងវាផ្ទុយពីស្រុកខ្មែរមនុស្សល្អរស់នៅបានយូរជាងមនុស្សអាក្រក់ទៅងាប់ឆាប់ស្រុកគេស្រុកគេមនុស្សអាក្រក់ងាប់ឆាប់មនុស្សល្អរស់នៅបានយូរជាងអំពើល្អធ្វើឲ្យឆាប់ឃើញផលនឹងផ្ទុយពីយើងហេតុអីដោយសារថាគេរៀបចំជីវិតរបស់គេនឹងឲ្យត្រូវកន្លង ការរៀបជីវិតរបស់គេឲ្យត្រូវកន្លងគឺជាការបើកឱកាសឲ្យអំពើល្អហ្នឹងកើតឡើងហើយក៏ជាការបើកឱកាសឲ្យផលល្អហ្នឹងឲ្យផលដែរផ្ទុយមកវិញណា បើសិនបើយើងនឹងប្រើប្រាស់ជីវិតរបស់យើងអត់ត្រូវកន្លងអត់ចេះរៀបចំណាខ្ជិលក៏ខ្ជិលរៀនក៏រៀនប្រទេសក៏មិនរវល់ប្រព័ន្ធដឹកនាំស្អីក៏មិនរវល់ចាត់ចែងទាំងអស់រស់នៅរងចាំទេវតាចាត់ចែងឲ្យឬថាប្អិនប្រព្រំឯណាវាសនាដែតដងសាច់តែគេចាត់អញ្ចឹងដល់ពេលអញ្ចឹងវាត្រូវប្រឈមនឹងរឿងទុកច្រើនជាងព្រោះការប្រព្រឹត្តជីវិតបែបហ្នឹងវាជាឱកាសក្នុងការបើកឲ្យអំពើអាក្រក់កើតឡើងហើយក៏ជាឱកាសក្នុងការឲ្យ ផលបាបអពាក្យដតកោឲ្យផលដែរណាបើសិនបើនរណាមួយសួរថាងនៅក្នុងស្រុកយើងឃើញថាអ្នកខ្លះធ្វើអំពើល្អប៉ុន្តែឃើញតែឆាប់វាប្រឈមរឿងនេះប្រឈមរឿងនោះមកពីល្អអត់គ្រប់គ្រាន់ល្អអត់គ្នាឥឡូវទៅមើលស្រុកគេវិញមើលស្រុកគេមនុស្សល្អច្រើនមនុស្សយល់ច្បាប់ត្រឹមត្រូវដឹងរឿងច្បាប់ការពារច្បាប់នោះវាច្រើនសួរថាមនុស្សក្រក់ឈ្នះអត់អត់ទេ ស្រុកគេមនុស្សអាក្រក់ផតបានឯងផតបានយកឯងថោះពីនេះហ្មងសួរថាហេតុអីមកពីដីហ៎មកពីទឹកហ៎មែនទេមកពីកតារៀបចំរបស់គេយើងវាខុសខុសគេ នៅក្នុងស្រុកខ្លះអាចថាមនុស្សអាក្រក់ហាក់ដូចជាផុសផលជាងប៉ុន្តែនៅក្នុងស្រុកខ្លះមនុស្សអាក្រក់ផុសទៅមានរឿងហ្មងប៉ុន្តែស្រុកគេអ្នកធំទៅជាខ្លាចធ្វើនៅអំពើបាបផ្សេងផ្សេងគេខ្លាចឧទាហរណ៍ថា នាយករដ្ឋមន្ត្រី ឬក៏មេដឹកនាំអីចឹងគេខ្លាចណាស់អំពីការខុសឆ្គងឧទាហរណ៍ថាបើកម៉ូតូបើកឡានបើកអីចឹងបើសិនជាថាបើកទៅហួសភ្លើង stop ភ្លើងអីមិនគ្រប់ភ្លើង stop ទេណាគេថតបានគេចាប់បានគេនឹងដកតំណែងនឹងចោលតែម្ដងហើយគេមិនអាចឲ្យដឹកនាំប្រទេសទៀតទេអញ្ចឹងការខុសឆ្គងទាំងអស់ហ្នឹងវាធ្វើឲ្យមានការអឺ ប្រទេសគេគេរីកចម្រើនល្អដោយសារតែការអនុវត្ត ច្បាប់របស់គេមានប្រសិទ្ធភាពមានដំណើរល្អទេបើសិនបើលើកនឹងរឿងហ្នឹងមកនិយាយយើងត្រូវនិយាយមួយបែបទៀតហេតុអីបានជាពលរដ្ឋខ្លះនៅក្នុងស្រុកគេគេមិនធ្វើអាក្រក់មូលហេតុវាមាន ច្រើនយ៉ាងទី1ប៉ុន្តែសម័យមើលឧទាហរណ៍លោកចិត្តណាលោកចិត្តថាមិនអញធ្វើសិនវិញព្រោះលោកទៅភ្លាមឃើញលទ្ធផលភ្លាមព្រោះស្រុកគេវាតឹងរឹងតើហ៊ានធ្វើអត់ មិនមកពីអ្នកធំគេនឹងមានគុណធម៌អ្នកធំយើងអត់គុណធម៌យើងអត់និយាយអញ្ចឹងវាហាក់ដូចជាអកតេពេកស្រុកគេក៏មានធាតអាក្រក់ដែរប៉ុន្តែមកអំពីលុបចិត្តទៅធ្វើអត់កើតប៉ះដាក់ទៅប៉ាង ដាក់ទៅប៉ាងហ្មងឡងហ្មងឥឡូវសាក់បដោយប៉ុន្តែដើម្បីពិសោធន៍បដោយអាស្រុកនឹងលីច្បាប់ចោលហើយទុកទុក10ឆ្នាំមើលតើពួកអ្នកធំទាំងអស់នោះមានគោរពចរាចរណ៍ទៀតអត់អត់ទេជាងយើងផងក៏ថាបានដែរពួកអឺរ៉ុបហ្នឹង វាខុសខើដូចតែគ្នាវាពំពេញដូចតែគ្នាប៉ុន្តែលោកចិត្តទៅធ្វើអកើតប៉ុន្តែកត្តាទី1ការចងដោយច្បាប់វិន័យកតិកាហ្នឹងมันឲ្យឱកាសក្នុងការធ្វើអាក្រក់ខ្ញុំបណ្ណាប្រាប់គេថាมันឲ្យឱកាសក្នុងការធ្វើអាក្រក់ដល់ពេលទី2មកអំពីកត្តាអប់រំមានន័យថានៅក្នុងចិត្តរបស់ពួកគេគេបានដឹងច្បាស់លាស់ណាស់ថារាល់ការធ្វើអ្វីជាអំពើមិនត្រឹមត្រូវទៅវាតែងមានផលឡមកវិញឧទាហរណ៍បើទោះបីអញលបកាប់ព្រៃ ពេលដែលប្រៃវិនិច្ឆ័យទៅវាវិនិច្ឆ័យថាប្រទេសអញហ្នឹងបានគិតវែងឆ្ងាយតែអញគិតថាកាប់ប្រៃបានលុយខ្វល់អីគិតថាប្រាំងណាប៉ុន្តែបើគិតឲ្យលើហ្នឹងគេអប់រំថាឯងគិតឲ្យលើហ្នឹងមើលគិតលើហ្នឹងទៅអើហើយដល់ពេលប្រៃអស់ប្រទេសអញវិនិច្ឆ័យអញក្រដែរវាចេះវិញដល់ពេលយើងការធ្វើអាក្រក់ណាមួយស្មើនឹងផ្លាញ់ខ្លួនឯងប៉ុន្តែដែលឃើញណាមួយយកកបិតចាក់ខ្លួនឯងអត់អត់ផងហ្នឹងហើយប៉ុន្តែមនុស្សលងងខ្លះចាក់ខ្លួនឯងដែរណាប៉ុន្តែពេលដែលមានការអប់រំ គេថាទេការផ្លាញ់ប្រេងផ្លាញ់រត់ផ្លាញ់លុយជាតិរបស់ថ្មអញវាគ្មានបំផ្លាញណាទេផ្លាញ់តែប្រទេសអញបំផ្លាញតែអញដែរផ្លាញ់តែញាតអញផ្លាញ់តែកូនចាអញកាត់ក្រោយក្រោយតែពួកលងងអាថ្មនិយមខ្លះវាមិនបានទៅគិតរឿងហ្នឹងណាដូចជំនាន់បានលើកថាវាឆ្ងាញ់វាអារម្មណ៍វាមានប្រមាណវាដៅយកទៅនោះវាខ្វល់អីចាយទេតែពលរដ្ឋគេមានការអប់រំគឺគិតឯងធ្វើអញ្ចឹងឯងបានមែនប៉ុន្តែអាលទ្ធផលអាក្រក់វាជះមកឯងវិញអញ្ចឹងឯងមិនរួចខ្លួនអញ្ចឹងធ្វើទៅអីវាស្មើយកវត្តចាក់ខ្លួនហ្នឹង អាហ្នឹងទី2កតាអប់រំដល់ពេលទី3កតាធ្វើឲ្យប្រជាជនគេមានគុណធម៌គេពយល់ឲ្យមនុស្សមានការលឿនណាយយល់ដឹងឲ្យមនុស្សឃើញវារស់នៅធ្វើម៉េចទៅមានតម្លៃអញ្ចឹងទៅណាអប់រំបែបសាសនាឲ្យមនុស្សស្គាល់ល្អស្គាល់អាក្រក់ទៅវាចេះកើតធរអៀនខ្មាស់អញ្ចឹងមកវាមាននឹងបុកសំផងណាបើតែវិញគេសំខាន់គេមិនអាចតតចោលបានគឺរឿងច្បាប់កតិការបស់គេនោះមិនថាឯងល្អមិនថាឯងត្រក់ទេរស់នៅក្នុងប្រទេសហ្នឹងគឺថាឲ្យតែលូកចិត្តក្នុងធ្វើរឿងមិនត្រឹមត្រូវគឺមានលទ្ធផលអាក្រក់មកដល់ភ្លាម ព្រោះត្រូវយើងដើរអញ្ចឹងឲ្យគេមានបំណងមួយយាមពីក្រោយហាមងាកឆ្វេងងាកស្ដាំតែហ៊ានងាកឆ្វេងងាកស្ដាំសំពងយើងហ៊ានងាកច្បាប់គេតឹងរឹងអញ្ចឹងលោកចិត្តធ្វើអាក្រក់មិនអ្នកតុំក៏ដោយអ្នកធំក៏ដោយអ្នកតូចក៏ដោយគ្រាន់តែលោកចិត្តហ្នឹងមានរឿងបាត់ហើយគ្រាន់តែលោកក្នុងចិត្តនឹកសម័យរឿងគុកច្បាប់បាត់លទ្ធផលចេញមកបាត់ហើយឧទាហរណ៍បើនៅក្នុងស្រុកស្រុកណាផ្សេងស្រុកយើងអីចឹងឧទាហរណ៍ណាលោកចិត្តទៅមានអារឿងអញហ្នឹងសម័យមើលទៅលហវិញដាក់ទៅដូចអីអាហ្នឹងប្រកាសជាហ៊ានណា ណាអឺអញ្ចឹងគាត់ចាស់ផ្ទុយអំពីអឺជនពេលហ្នឹងតើយើងអាចមានដំណើរផ្លូវល្អសម្រាប់អប់រំជាប្រដ្ឋឲ្យផ្លូវល្អក្នុងន័យថាផ្ទុយផ្ទុយពីពាក្យផ្ទុយពីជនពេលដែលឆ្ងាញ់នឹងទឹកខ្មុំឆ្ងាញ់ឆ្ងាញ់នឹងបាបហ្នឹងតើយើងគួរតែ ធ្វើអប់រំយ៉ាងណាឲ្យជនពេលហ្នឹងដើម្បីរកផ្លូវល្អវិញទៀតអឺខ្ញុំកណ្ណាអត់និយាយពីរឿងអប់រំជនពេលឬអប់រំណានិយាយពីរឿងថា តើធ្វើម៉េចពលរដ្ឋយើងឲ្យមានក្រត់បាវជាងហ្នឹងណាគឺធ្វើដូចគឺធ្វើដូចប៉ុន្តែធ្វើហ្នឹងឯងទេមានតែការនិយាយបញ្យលបើថាយើងជាលោកមានតែការនិយាយបែបសម្ដីបញ្យលឲ្យសកម្មបដោះបដាលអ្នកជួយនិយាយគ្នាឲ្យបានច្រើនមានតែអញ្ចឹងទេណាបើសិនបើមានយុទ្ធសាស្ត្រណាឲ្យលើសពីហ្នឹងសម្រាប់អ្នកបវត្តមានខ្ញុំគណឃើញថាធ្វើបានតែប៉ុណ្ណឹងហើយក៏បានតែប៉ុណ្ណឹងបើតែយើងរែងដេករងចាំផលហ្នឹងកាលណាបានថ្មីយើងត្រឡប់មកល្អដូចមិនអាចទេតែបើយើងនិយាយបញ្យលគ្នាចេះដឹងទៅ ជាដំណោះស្រាយថាមនុស្សតើមានការយល់ដឹងទៅពីច្រើនងាកមកល្អហើយបើទោះបីថាសន្តាននឹងមិនមកល្អទេក៏បែកក៏បែកមកខាងស្គាល់ច្បាប់ត្រឡប់ដែរព្រោះថាមនុស្សនោះអាក្រក់ហើយប៉ុន្តែដល់ពេលមានការយល់ដឹងក៏វាងាកមកក្នុងច្បាប់ត្រឡប់ដែរមនុស្សដែលមាននិស្ស័យល្អពេលដែលមានការយល់ដឹងគឺស្វាងមកក្នុងល្អហ្មងមនុស្សដែលមាននិស្ស័យមិនល្អទេពេលមានការយល់ដឹងហើយនោះក៏គិតពីប្រយោជន៍វែងឆ្ងាយរបស់ប្រទេសដែរហេធ្វើទៅវាខូចប្រទេសអញដែរបើអញដែរនេះគិតដល់ខ្លួនឯងដែរអញ្ចឹងហ្នឹង តែនៅក្នុងមួយនៅក្នុងប្រទេសមួយមានប្រជាពលរដ្ឋល្ងងស្អីក៏កើតឡើងបានដែរដើម្បីជាផុតនៅពេលសេចក្តីល្ងងហ្នឹងត្រូវតែណាត្រូវបញ្យលប៉ុន្តែបញ្យល live ធម្មទេសនាអញ្ចឹងមានអីធ្វើពេលហ្នឹងឃើញលោកយើងឃើញតែដេកមិនធ្វើអីផងបានពលរដ្ឋណាចេះដឹងដេកហើមស្ពីងណាអូខេហ្នឹងហើយ នឹងហើយចំក្រោយក៏សូមអាន ឡើងវិញនៅ គាថានឹងហៅថាដូច្នេះថាមធវាមញ្ញតិពាឡូយាវបាបាំងនបច្ចបច្ចតិយតិចបច្ចតិបាបាំងពាឡូទុក្ខੰនិកេចតិជនពាលសម្គាល់ពាលជនសម្គាល់ថាបាប ឆ្ងាញ់ដូចទឹកខ្មុំដរាបណាផលរបស់វាមិនតន់ហុចឲ្យតែពេលណាដរាបដល់ពេលណា ផលបាបនោះហុចមកឲ្យហើយពេលជននោះតែងលិចចុះនៅក្នុងសេចក្តីទុកអូខេងៃកណ្ដាអរគុណណាស់ចំពោះវិចាស់ដែលបានចូលរួមអត្ថាធិប្បាយបញ្យលអំពីពាក្យហ្នឹងអញ្ចឹងសរុបចុងក្រោយគុណចាស់មាននប់ហ្នឹងបានសោយអឺសោយវិបាកចតុក នៅក្នុងក្នុងក្នុងនរកកំពីហនរកអត់ទេនៅក្នុងក្នុងបានធ្លាក់ទៅខាងណា អឺទៅតាមរឿងរ៉ាវដែលលោកបានបញ្ជាក់មកអញ្ចឹងបរិសម្នាក់ហ្នឹងគាត់ធ្លាក់ទៅក្នុងអវជ័យមហានរុខ្ញុំកណាក៏មិនដឹងថាលទ្ធផលបន្ទាប់ពីការធ្លាក់ចុះនៅអបាយភូមិហើយសោយទុកបែបណាឥឡូវមកដល់ពេលហ្នឹងយ៉ាងម៉េចហើយមិនដឹងទេគ្រាន់ដឹងថាការធ្លាក់នរុរបស់បរិសហ្នឹងគឺពាក់ព័ន្ធនឹងការរំលោភវិខុនៃជាព្រះរហន្តតែប៉ុណ្ណឹងទេណាហើយនឹងបានបធូននេះស្រូបលិចចុះទៅក្នុង ផែនដីហ្នឹងមកទេណា អូខេអរគុណអញ្ចឹងសូមជូនពរគុណចាស់មានសុខភាពល្អហើយនឹងសន្យាថានឹងជួបគ្នានៅ សប្តាហ៍បន្តទៀតចំពោះកិច្ចពិភាក្សាសន្ទនាធម្មសាកិច្ឆានេះគឺជាកម្មវិធីដែលគុណចាស់បានស្ម័គ្រចិត្តមកជួយបញ្យលជួយណែនាំឬក៏ចូលក្នុងកិច្ចសន្ទនាពធហ្នឹងគឺថា ជាការគោលបំណងសំខាន់គឺពញ្យលណែនាំឬក៏បង្ហាញនៅផ្លូវល្អដើម្បីជាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើង ចេះដើរផ្លូវល្អចេះរកនៅសេចក្តីល្អចេះគិតចេះគូចេះគិតអំពីប្រទេសជាតិចេះគិតអំពីសេចក្តីល្អសម្រាប់ខ្លួនឯងផងសម្រាប់គ្រួសារខ្លួនឯងផងហើយនិងសង្គមជាតិរបស់យើងផង ណាសូមប្រគិនពរពុទ្ធពរទាំងឡាយបួនប្រការយុវវណ្ណៈសុខៈពលៈ ព្រមទាំងប្រាថ្នាអ្វីសូមបានសម្រេចដូចសេចក្តីប្រាថ្នាដល់សូមថ្វាយបង្គំលាសូមចរន្តពលលាបាទណា